400ខែស្រាបឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី27ខែសីហាឆ្នាំ2021សូមស្វាគមន៍ប្រិយមិត្តទាំងអស់ញាតិញោមពិតបរិស័ទមកចូលក្នុងកម្មវិធីពិភាក្សាឬក៏សន្ទនាប្រធរស្ដីអំពីបញ្ញកិរិយាវត្ថុប្រការទី1គឺទាននមយៈបុណ្យសម្រាប់ដោយការបរិច្ចាគទាន ឥឡូវខ្ញុំកណ្ដាសូមស្វាគមន៍គុណចាស់ញាតិញោមទាំងអស់មកជួបជាមួយនឹងវាគ្មិនពិសេសរបស់យើងខ្ញុំកណ្ដាសូមក្រាបថ្វាយបង្គំគុណចាស់ញាណសារណោដែលគង់នៅក្នុងធម្មវត្តធម្មសាមគ្គីដោយសេចក្ដីគោរពជ្រះថ្លាហើយសូមស្វាគមន៍ញោមសុខខឿនដែលជាអ្នកបានចូលរួមថ្ងៃនេះជាថ្ងៃសប្តាហ៍ទី2ហើយញោមបានចូលរួមក្នុងឱកាសនេះហើយសប្តាហ៍មុនញោមសវណ្ណដេច អវត្តមានឲ្យបានចូលរួមហើយមានកិច្ចការរវល់ហើយអញ្ចឹងសូមស្វាគមន៍ញាតិញោមទាំងអស់មកជួលក្នុងកម្មវិធីនេះដោយពិភាក្សាឬក៏សន្ទនាពធប្រចាំថ្ងៃសុក្រអឺថ្ងៃនេះយើងមានកម្មវិធីប្រសាទដើមមុនយើងមានកម្មវិធីផ្លែកដោយមានការចូលរួមពីញោមសុខឿនដើម្បីរដ្ឋនីពធទេសនា ថ្ងៃនេះក៏ធ្វើដោយ សប្តាហ៍មុនដែរអញ្ចឹងសូមអញ្ជើញញោមសុខឿនមេត្តា រដ្ឋនីពធទេសនាដើម្បីនិមន្តព្រះសង្ឃសម្ដែងធម៌ទេសនាដូចតទៅសូមអញ្ជើញញោមបាទសូមអនុមោទនីចាប់ដើមពេលនោះឯងទ្រង់សំដែង ធម៌ទេសនាធ្វើពុទ្ធធាក្រន្តយា អង្គសា45 ពុំថយពុំបានធ្វើប្រយោជន៍យូរអង្វែងឆ្នាំសម្រាញ់បញ្ញាកម្មដល់សំស័ព្ទ ទាំងភពត្រៃហេតុនោះអីលើនេះយើងខ្ញុំនេះសាតក្រៃបង ពិតព្រះគុណថ្លៃសូមនិមន្តប្រទេសនាគ្រូបរិស័ទ ដែលជាប់ខាត់ដោយមោហាអើយកើតមានបញ្ញា ប្រកបនេះទីនេះ នុមោទនីអនុមោទនាព្រះធម៌ទេសនាដោយគោរពអ្នកខ្លាអនុមោទនីសាធុសាធុអរគុណណាស់ញោមអឺដែលបាន ចូលរួមក្នុងការអរតនាប្រសង់ទេសនា ក្នុងឱកាសនេះខ្ញុំកណ្ណាសូមឱកាសដើម្បីនិមន្តគុណចាស់គ្រូញាណសារណោមេត្តាសម្ដែង អំពីប្រធានបទរបស់យើងដែលយើងបានដាក់នៅក្នុងទីនេះគឺ អឺតិកៈទៀនទៀនមានមាន3ពួកមានពួកអតិកៈទៀនទៀនពី3ពួកការគឺចែកចេញជា3គឺហៃណទៀនការឲ្យទៀនដោយលំដាប់លំដាប់ទៀបលំដាប់ទៀបហើយនឹងមជ្ឈមជ្ឈមទៀនការឲ្យទៀនលំដាប់កណ្ដាលហើយបណ្ឌិតទៀនការឲ្យទៀនលំដាប់បណ្ឌិត អញ្ចឹងខ្ញុំកណាសូមប្រគល់ទុនទាបគុណចាស់ញាណសាណោមេត្តាសម្ដែងបញ្យលអំពីទានទាំង3ប្រការហ្នឹងបញ្យលជាសេចក្តីតិចតិចសិនដើម្បីឲ្យយល់ពាក្យចាំអធិប្បាយតាមរៀងម្ដងមួយម្ដងមួយបញ្យលឲ្យដល់ឲ្យយល់ថាតើអឺហើយណាទៀននិងមជ្ឈមទៀននៅបណ្ឌិតទៀនតើមានន័យយ៉ាងណាខ្លះចឹងសូមខ្ញុំកណាសូមរតនាគុណចាស់ញាណសាណោសម្ដែងដូចតទៅអាសូមរតនាមុន ពីកថាខ្ញុំបានសូមសមាសិកាចំពោះគុណនៃព្រះរតនត្រ័យដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លាដោយសេចក្តីសមាសិកាពោះដោយបណ្ឌបញ្ញោពោសឿនមានប្រក្រតីគង់នៅវត្តរតនារាមក្នុងស៊ីដនីដែលជាផ្ដើមកម្មវិធីនៃការផ្សព្វផ្សាយពធសន្ទនាពធ ជាប្រកដីប្រចាំថ្ងៃសុក្រហើយនឹងមាសិកាចំពោះព្រះចាស់ចន្ទចូលតោថ្ងៃនេះហើយមានកិច្ចរវល់ទាំងវាត្រូវចូលតាមក្រោយដោយសេចក្តីគោរពជ្រះថ្លានិងសូមនមស្ការចំពោះព្រះសង្ឃជាប្រធារានុធារាគ្រប់ព្រះអង្គដោយសេចក្តីជ្រះថ្លានិងសេចក្តីគោរពកោតក្រែងហើយនឹងចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទ ពិសេសគឺមាននៅបានសិកាយឹមសខឿនដែលបានចូលរួមក្នុងការសន្ទនាពធសម្ដែងពធហើយនឹងបានឱកាសរដ្ឋនានៃពធហើយនឹងបានសិកានុសវណ្ណដែលមានប្រកបដីក្នុងការចូលស្ដាប់និងសន្ទនាពធជាមួយនឹងខ្ញុំគណៈស្មារភាពគ្រប់ព្រះអង្គនាថ្ងៃសុក្រជាប្រកដីតែងតែបានឱកាសតែជួបជុំគ្នាលើកឡើងនៅពុទ្ធវចនៈ ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងយកមកគេគេថាបានដល់នៅចំណេះដឹងដល់គ្នានឹងគ្នាទៅវិញទៅមកហើយក្នុងកម្មវិធីរបស់យើងបន្តទៅគឺយើងបានសន្ទនាទាក់ទងទៅក្នុងបញ្ញកិរិយាវត្ថុទាំង10ណាហើយទាំង10ហ្នឹងនៅញោមនុកសវណ្ណចាំអស់ណា គេជាភាសាបាលីអីរៀនទិញទេខ្ញុំណាគេទាំង10ទៅទិញឲ្យចាំទី1ហៅថាទាននិមយៈណាប៉ុនសម្រាប់មកពីការឲ្យទានចឹងទី2សីលមិយៈណាប៉ុនសម្រាប់មកពីការរក្សាសិល3ភាវនាវិយៈប៉ុនសម្រាប់មកពីការអប់រំចម្រើន នៅមេត្តាភាវនាឬគេថាអប់រំចិត្ត ហើយទី4អបជាយនមយៈបនសម្រាប់មកពីការគោរពហើយនឹងទី5វិជាអចមយៈបនសម្រាប់មកពីការបំរើហើយទី6បតទានមយៈបនសម្រាប់មកពីការចែកនៅចំណែកហ្នឹងដល់អ្នកដតីហើយនឹងទី7បតានមោទនីមយៈណាបនសម្រាប់មកពីការអនុមោទនីនៅបនអំពីអ្នកដតី ហើយទី8ទេសនាមយៈបន សម្រាប់មកពីការសម្ដែងដូចយត់យើងចូលរួមសម្ដែងហ្នឹងគឺឈ្មោះថាយើងបំពេញបនដែរហើយនឹងទី9បំណសាវនាមយៈគឺបនសម្រាប់មកពីការស្ដាប់ណាស្ដាប់សិក្សាហ្នឹងគឺជាការបំពេញនៅបនហើយនឹងទី10តិធុជុកម្មយៈគឺបនសម្រាប់មកពីធ្វើនៅតិដ្ឋិរបស់ខ្លួនឲ្យត្រង់ឲ្យយល់ត្រូវ ហ្នឹងហៅថាបញ្ញកិរិយាវត្ថុហើយក្នុងបណ្ដាបញ្ញកិរិយាវត្ថុទាំង10គឺយើងលើកឡើង នៅបញ្ញកិរិយាវត្ថុទី1ហៅថាទានមយៈបនដែលសម្រាប់មកពីការឲ្យទានហ្នឹងហើយក្នុងចំណែកនៃទានហ្នឹងគឺព្រះអង្គបានសម្ដែងបែងចែកចឹងទៅហើយយើងចាប់ផ្ដើមត្រឹមទានពួក2មកពួក2ហ្នឹងគឺមាន ផ្ដើមដំបូងហ្នឹងគឺអំពីវត្ថុទាននិងចេតនាទានចឹងទៅ ហើយទី2អមិសទាន និងធម្មទានណាទីទី3ហ្នឹងគឺយើងលើកឡើងអំពីសម្បជាអ្នកទាននិងអសម្បជាអ្នកទានដែលបន សម្រាប់មកពីការប្រកបដោយបញ្ញាហើយនឹងមិនដែលប្រកបដោយបញ្ញាហើយទី4យើងសម្ដែងពី សហតិកៈទានហើយនឹងអនតិកៈទានដែលបនឲ្យដោយខ្លួនឯងនិង ប្រើអ្នកដតីហើយបាន ទី5យើងសម្ដែងពី វត្តដាក់និសិតទានហើយនឹងវិវត្តដាក់និសិតទានទានដែលនៅក្នុងវត្តដាក់ហើយនឹងទានដែលផុតចាកពីវត្តដាក់បានថាចេញចាកពីវត្តដាក់នឹងយើងបានសន្តានាជាប់នៅក្នុងពួកពីរហ្នឹងហើយបានយើងចូលមកដល់តិកមេតិកាហៅតិកទានមិនតិកមេតិកាតិកមេតិកាមានពួកនៅក្នុងកុសលាធម្មាបើនេះគេហៅថាតិក គឺពួក3តិកៈទៀនណាពួក3ហ្នឹងតិកៈទៀនគេយើងលើកឡើងតាក់ទងទៅក្នុង3ប៉ុន្តែ3ហ្នឹងមិនមែនមានតែ3ហ្នឹងទេមាន3ច្រើនយ៉ាងប៉ុន្តែក្នុងទីនេះគឺយើងលើកអំពីទៀនពួក3មុន គេហ្នឹងគឺអំពីណាគេហៅថាហៃណទៀនណាហៃណទៀនយើងមិនអាចប្រែមកទៀនថោកទៀតទេពីព្រោះទៀន ទានឯកុសលអត់មានថោកទេបើនេះថាគាត់ថាលំដាប់ឋានៈទៀបឋានៈទៀបខ្ញុំពាក្យថាយើងនិយាយពីទៀន3យ៉ាងហ្នឹងវាមាន ហើយណទៀនមជ្ឈិមទៀនហើយនឹងបណិតទៀនណាអញ្ចឹងហើយណទៀនគឺសំដែងកុសលថ្នាក់ទៀនហ្នឹងបើនៅកុសលថ្នាក់ទៀនថ្នាក់ទៀតហើយមជ្ឈិមទៀនគឺសំដែងពីកុសលថ្នាក់ទៀនកណ្ដាល ទានថ្នាក់កណ្ដាលអញ្ចឹងបានញាតិញោមអត្ថាធិប្បាយកុំឲ្យចូលទៅក្នុងទាសទានសហាយទាននិងសមយទានព្រោះអានោះផ្សេងមួយផ្សេងគ្នាណាព្រោះអានោះវាតកតងផ្សេងប៉ុន្តែនេះនិយាយពីណាហីណទានមជ្ឈមទាននិងបណិតទានអញ្ចឹងក្នុងពាក្យថាទានហ្នឹងគេលោកបែងចែកលោកបែងចែកថាពាក្យថាហីណទានថាទានថ្នាក់ទៀបហ្នឹង បានន័យថាម៉េចបានន័យថាគេការបរិច្ចាគទានរបស់យើងហ្នឹងដូចទៅនៅក្នុងហៅថាវត្តដាក់និសិតទានអញ្ចឹងបែរថាយើងបរិច្ចាគទានលះបង់ទ្រព្យសម្បត្តិធ្វើទានប៉ុន្តែយើងប្រាថ្នានៅកិត្តិយសគេឈ្មោះការសរសើរពីអ្នកដតីដែលយើងឲ្យទៅដើម្បីបានគេសរសើរ ណាដោយសម័យយើងនេះផងដឹងស្រាប់ហើយយើងណាគេដែលយើងតម្កល់ចិត្តត្រឹមថាផ្សព្វផ្សាយទៅដើម្បីឲ្យគេអនុមោទនាបុណ្យអាហ្នឹងអត់អីទេប៉ុន្តែបើយើងគិតថាចង់ដឹងអាចឲ្យគេដឹងថាយើងអ្នកធ្វើទានដើម្បីឲ្យគេសរសើរបានការសរសើរពីអ្នកដទៃអាហ្នឹងចេតនានៃការគោមបរិច្ចាគទានរបស់យើងទៅចូលទៅក្នុងហេណៈទានណា ចឹងក្នុងហីណាទៀតវាត្រូវការគេឈ្មោះកិត្តិយសយើងនិយាយសាមញ្ញថាត្រូវការឈ្មោះគេឈ្មោះកិត្តិយសការសរសើរតីអីសកម្មចារីផង គ្នាអីចឹងទៅអានឹងក្នុងការដែលយើងលះបង់បរិច្ចាគទានមានចេតនាគោមទៅដើម្បីប្រាថ្នា គេឈ្មោះកិត្តិយសអញ្ចឹងអានឹងទៀនហ្នឹង ជាកុសលទៀនហើយមិនមែនថាមិនមែនមិនទៀនទេណាញាតិញោមត្រូវថា គ្រាន់តែលំដាប់នៃកុសលធនៈទានហ្នឹងចូលទៅក្នុងហីណទានហ្នឹងគេជាចំណែកមួយហើយដល់ពេលពាក្យថាមជ្ឈមទានពួកទី2ហ្នឹងគេសំដៅទៅលើការបរិច្ចាគទានរបស់បុគ្គលហ្នឹងលះបង់ទ្រព្យសម្បត្តិធ្វើជាទាន ដើម្បីប្រាថ្នានៅ ទេវសម្បត្តិឬក៏មនុស្សសម្បត្តិបើថា ទេវសម្បត្តិទេវតាកំណើតជាទេវតាឬក៏មនុស្សសម្បត្តិអីហ្នឹងណាបានកើតមកជាតិណាណាក៏មកកើតក្នុងតកូលអ្នកក្រអីចឹងកើតក្នុងតកូលមានសទ្ធិកហបដីអាហ្នឹងគេហៅថាមនុស្សសម្បត្តិឬក៏ទេវតាសម្បត្តិប្រាថ្នាដល់អំណាចកម្លាំងប៉ុននេះបានទៅកើតជាទេវតាចាតាចាតុំឬក៏តាវតឹងអីចឹងទៅណាប្រាថ្នា ទេវសម្បត្តិឬក៏មនុស្សសម្បត្តិចឹងការបរិច្ចាគទានរបស់បុគ្គលហ្នឹងប្រភេទហ្នឹងចេតនាដែលពោងឡើងក្នុងការបរិច្ចាគទាននឹងរាប់ចូលទៅក្នុងមជ្ឈមទានទានថ្នាក់កណ្ដាលប៉ុន្តែកម្លាំងនៃកុសលថ្នាក់ទានហ្នឹងគឺបានកម្រិតកណ្ដាលហើយដល់ពេលបណៃតទានគឺសំដៅទៅលើទានដែលបុគ្គលបានបរិច្ចាគលះបង់ទៅគឺ ប្រាថ្នាដើម្បីបាន ប្រាស់ដឹងនៅធម៌ឬក៏ប្រាថ្នានៅព្រះនិព្វានឬក៏ជាសាវកបារមីពុទ្ធឬក៏ថាសាវកពុទ្ធដើម្បីបានប្រាស់ដឹងប្រាថ្នាជា សាវករបស់ព្រះពុទ្ធណាអញ្ចឹងក្នុងការបរិច្ចាគទាននៃបុគ្គលដែលមានចេតនាគួងឡើងដើម្បីយ៉ាងហ្នឹងរាប់ចូលទៅនៅ ក្នុងបណៃតទានណាបណៃត អាហ្នឹងចំណែកមួយយ៉ាងអញ្ចឹងទៅ ពីព្រោះនៅក្នុងកណ្ដាលដោយការម្ចាស់ឲ្យបានទៀបរាប់ថាត្រួសត្រាសខាងដើមហើយចាំទៅទៅញាតិញោមចង់ចូលរួមយ៉ាងណាគាត់ថាហ្នឹងជាចំណែកមួយដែលលោកសំដែងតាក់តងទៅនៅក្នុងទៅនៅក្នុងពាក្យថាហើយអ្នកទៀនមជ្ឈមៈទៀននិងបណិតទៀនប៉ុន្តែមួយចំណែកទៀតគឺលោកសំដែង ជាទៀន3យ៉ាងហ្នឹងដែរប៉ុន្តែលោកសំដែងតាក់តងទៅ នៅក្នុង ការបរិច្ចាគទានរបស់បុគ្គលនឹងប្រកបទៅដោយអធិបតីអធិបតីណាញោមយឹមសុខឿនក៏ធ្លាប់ស្ដាប់មកបែរជាចេះចាំខ្លះហើយនៅក្នុងធម្មតា អធិបតីមាន4នេះហ្នឹងណាអធិបតីហ្នឹងវាមានឆន្ទៈអធិបតិពេលនេះឆន្ទៈអធិបតិហ្នឹងគាត់ថាគឺដោយការពេញចិត្តក្នុងការធ្វើ ឆន្ទាក្នុងទីនេះឆន្ទៈគេថាឆន្ទាធិបតីប៉ុន្តែមកពីឆន្ទៈហើយនឹងអធិបតីអញ្ចឹងបើទៅទៅឆន្ទាធិបតីអញ្ចឹងជាអ្នកបរិច្ចាគទាននឹងដោយយើងរាប់អធិបតីទី1ថាឆន្ទាធិបតីទី2នៅវិរិយាធិបតីបានថាដោយសេចក្តីព្យាយាមប្រឹងប្រែងហើយទី3ហៅថាចិត្តតាធិបតីបានថាគឺការតាំងចិត្តមមហ្មង វាថាចិត្តតាធិបតីគឺការការតាំងចិត្តការអធិដ្ឋានចិត្តអាហ្នឹងហៅថាការកំណត់ចិត្តហ្នឹងហៅថាចិត្តតាធិបតីនឹងទី4វិមង្សាហើយពាក្យខ្ញុំស្គាល់ពាក្យវិមង្សាណាវិមង្សាធិបតីបានថាវិមង្សាក្នុងទីនេះតួគឺបញ្ញាណាវិមង្សាអង្គធម៌បានដល់បញ្ញានៅក្នុងលោកថាវិមង្សាអញ្ចឹង គឺដោយការយល់ដឹងឃើញយើងថាដោយការយល់ដឹងដោយនេះគឺទេចូលហ្នឹងមានអីរំខានគេទេ ចូលដាច់ទៀតអត់លឺផង តជតទេចូលវាដេចវាដាច់អាសំលេងតតបដាច់សិនមុនចេញសិនហើយចាំចូលវិញអូខេហ្នឹងហើយអឺខ្ញុំសវណ្ណវិញមានស្ដាប់បានយល់ខ្លះទេអឺមកវិញវល់សេស្ដាប់ស្ដាប់មិនតាន់ច្បាស់លាស់ដែរហ្នឹងហើយចាំឲ្យគុណចាស់ចូលម្ដងទៀតសិនចាំតិច ចាំតិចសិនអឺឥឡូវគាត់ចាស់គ្រូបន្ថែមលឺលឺនៅអឺកៀងបាត់ហើយអត់លឺផង លឺសូរ៉ែករ៉ែករ៉ែករ៉ែកអូខេអឺខ្ញុំសវណ្ណបន្ថែមទៅអឺមើលលោកប្រហែលជាជាប់គេទេចូលទៅដាច់ហ្នឹងហើយអឺមានយល់បានបានមើលសភើបានខ្លះទេមួយថ្ងៃហ្នឹងបានតែគុំចាស់អញ្ចឹងមើលរត់រៀបរាប់តិចមើលមកអឺទៀន3យ៉ាងហ្នឹងសូមអញ្ជើញកណា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 ហើយខ្ញុំនៅរីករាយសប្បាយចិត្តបានព្រះអង្គគ្រូអនុញ្ញាតឲ្យចូលមកស្ដាប់ពធមទេសនានៅក្នុងកាឡាយដូច្នេះបុណ្យកុសលនេះខ្ញុំសូមជូនដល់ព្រះអង្គគ្រូគ្រប់គ្រប់ទៅលើប្រទេសព្រះអង្គគ្រូគ្រប់គ្រប់ព្រះអង្គព្រមទាំងជូនបុណ្យដល់បងប្អូនជនរួមជាតិទាំងអស់ជូនបុណ្យអ្នកមីងនិងជូនបុណ្យមនុស្សលោកទាំងអស់សពសត្វទាំងអស់សូមអនុមោទនាបងប្អូនពុទ្ធបរិស័ទបាន ស្ដាប់ហើយព្រះអង្គគ្រូលោកសំដែងមិញអំពីទានជាច្រើនសប្ដាហ៍ នៅក្នុងពុញ្ញកិយវត្ថុ10ទៀនពីព្រោះទៀនមានច្រើនយ៉ាងបងប្អូន ដែលពពុតលោករកឃើញទុកឲ្យយើងព្រះសម្មាសម្ពុទ្ធព្រះអង្គជាអ្នកដូចថាអ្នកត្រាស់ដឹងបានរកឃើញតួមហាកុសលគឺពុញ្ញកិយវត្ថុ10មានទៀនជាដើមដើម្បីទុកឲ្យយើងបប្រតិបត្តិនៅក្នុងជីវិត ដើម្បីឲ្យរួចផុតចាកទុក្ខទាំងពួង វត្តកិច្ចកិច្ចយ៉ាងវត្ថុ10ណាមានសារៈសំខាន់ណាស់បងប្អូនគឺសំខាន់ណាស់ដែលជួយយើងឲ្យរួចផុតពីវត្តដាក់នេះដែលធ្វើឲ្យជីវិតយើងមិនលំបាកហើយមានសេចក្តីសុខក្នុងបច្ចុប្បន្ននិងនិងលោកខាងមុខពៀនព្រះអង្គគ្រូលោកសំដែងមិញហើយព្រះអង្គដូចជាអឺជាច្រើនសព្ទាដូចជាចេតនាទៀនវត្ថុទៀនតយធនហ្នឹងដែលជាគ្រឹះរបស់ទៀនសម្បជាអ្នកទៀនព្រះអង្គគ្រូលោក សំដែងមិញហ្នឹងអសមបជាអ្នកទៀនទៀនមានបញ្ញាទៀនអត់បញ្ញាទៀនរួចពីវត្តដាក់និងទៀនប្រាថ្នានៅក្នុងវត្តដាក់ហើយចូលមកដល់សប្តាហ៍នេះអង្គគ្រូលោករៀបចំកម្មវិធីអំពីអឺទៀន3បានន័យថាទេកៈទៀនអញ្ចឹងទេកៈទៀនហ្នឹងមាន3បានហើយណទៀនហើយនឹងមជ្ឈមហើយណទៀនទៀនថ្នាក់ទៀតមជ្ឈមទៀនទៀនថ្នាក់កណ្ដាលហើយបណ្ណទៀនទៀនថ្នាក់ខ្ពស់ អញ្ចឹងបងប្អូនពុទ្ធបរិស័ទមើលទាំងអស់គ្នាព្រះអង្គគ្រូលោកសំដែងហើយទៀនទៅតាមលំដាប់ហើយព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គពុទ្ធដីកាទុកជាការព្រៀនប្រដៅក្នុងការធ្វើទៀនឲ្យយើងធ្វើទៀនទៅតាមពុទ្ធដីការបស់ព្រះអង្គដើម្បីឲ្យបានអានិសង្សច្រើនព្រោះទ្រព្យសម្បត្តិទាំងអស់ដែលយើងរកបានមកហើយគឺជាទៀននឹងជួយចម្លងយើងយើងយកទៀនយក រូបសម្បត្តិដែលយើងខំរកស៊ីដោយកម្លាំងញើសឈាមក្នុងបច្ចុប្បន្នយើងយកតាមរយៈទៅលោកខាងមុខនិងសេចក្តីសុខក្នុងបច្ចុប្បន្នហ្នឹងតាមរយៈធ្វើទានអញ្ចឹងហើយណាទានហើយណាទានទានថ្នាក់ទៀបទានហ្នឹងបានន័យថាទានការធ្វើបុណ្យរបស់បុគ្គលហ្នឹងប្រាថ្នាទៅដោយយសប្រាថ្នាទៅដោយសេរីប្រាថ្នាទៅដោយសុខនិងការសរសើរ ចឹងទឹកអ្នកបុគ្គលដែលធ្វើទានហ្នឹងប្រកបទៅដោយវិរិយៈក្តីឆន្ទៈវិរិយៈបញ្ញាចន្ទៈបញ្ញាដែលព្រះអង្គលោកសម្ដែងមិញហ្នឹងអំពីអធិបតី4នោះអញ្ចឹងអ្នកធ្វើបុណ្យប្រកបទៅដោយអឺដូចថាការយល់ដឹងសេចក្តីព្យាមានការពេញចិត្តមានការព្យាយាមប្រកបក្នុងការយល់ដឹងក្នុងការធ្វើទានហ្នឹងបានន័យថា យ៉ាងទុនទាបបានយ៉ាងទុនទាបយ៉ាងយ៉ាងខ្ចីហើយការធ្វើបុណ្យរបស់គាត់គឺប្រកបទៅដោយ បានន័យថាការតិចតួចឆ្លួចស្ដើងណាការយល់ការយល់ក្នុងការធ្វើទៀនហ្នឹងហើយណាទៀនហ្នឹងណាទៀបហ្នឹងបងប្អូនហើយការដូចថាអឺទ្រព្យសម្បត្តិដែលគាត់រកបានគឺគាត់ធ្វើដោយពាក់ស្ទើរដូចថាធ្វើដោយជាប់ លោភៈជាប់មច្ឆរិយៈគឺសេចក្តីកំណាញ់មិនអស់មិនអស់អត់មានដូចថាមិនមានសទ្ធាអស់ហើយគាត់ធ្វើទៅដោយដូចដូចថាតាមវងតកូលរបស់គាត់អញ្ចឹងហើយទ្រព្យសម្បត្តិដែលគាត់បានរកមកហ្នឹងហើយអ្នកទៀនហ្នឹងបានន័យថាទៀនហ្នឹងគឺគាត់មិនអោយលើសពីទ្រព្យរបស់គាត់ប្រើឯងគឺអត់ទៀនរបស់ដែលគាត់ប្រើអាហ្នឹងចំណុចទី1ចំណុចទី2 ការធ្វើទានរបស់គាត់ហ្នឹងបានន័យថាគាត់យកពួកយកដូចថាយកញាតិយកជាធំអញ្ចឹងទោះបីតែខ្លួនគាត់មិនមានការពេញចិត្តក្នុងការធ្វើទានក៏ដោយគឺគាត់ដើម្បីឲ្យគេសរសើរអីចឹងអឺចឹងគាត់ធ្វើដើម្បីអឺដូចយកមកយកមាត់ចឹងឲ្យបានភ្ញៀវច្រើនអីចឹងចឹងការប្រាថ្នាហ្នឹងគឺធ្វើថ្នាក់ទៀតហ្នឹងផលបានត្រឹមតែការនៅក្នុងសម្បត្តិនៅក្នុងលោកី ហើយដល់ពេលប្រចាំមកទៀនហ្នឹងការទៀនថ្នាក់កណ្ដាលបានន័យថាការតាំងចិត្តរបស់គាត់បានន័យឆន្ទៈវិរិយៈដល់ឆន្ទៈវិរិយៈចិត្តបញ្ញាហ្នឹងបានសំលមើបានថាការយល់ដឹងក្នុងការធ្វើបុណ្យបែបសាមញ្ញគឺគាត់ប្រាថ្នាមនុស្សសម្បត្តិមនុស្សសម្បត្តិទេវតាអញ្ចឹងដល់ពេលវត្ថុដែលគាត់ធ្វើហ្នឹងបានន័យថាគាត់ធ្វើឲ្យស្មើនឹងខ្លួនគាត់ស្មើនឹងខ្លួនគាត់បកដូចថាអប គ្រឿងឧបភោគបរិភោគហ្នឹងឲ្យស្មើនឹងរបស់គាត់ហើយការធ្វើទានរបស់គាត់នឹងទៀតបានន័យថាគឺគាត់យកខ្លួនឯងជាធំហើយគាត់គិតថាគាត់ពិចារណាគិតថាទ្រព្យសម្បត្តិដែលគាត់មានអញ្ចឹងគាត់ត្រូវធ្វើទានអឺដូចថាឲ្យអ្នកដតីបើអញ្ចឹងហើយបានជាហេតុនៃការឲ្យគាត់ធ្វើទានហើយគាត់ធ្វើទានហ្នឹងគឺសម្បត្តិនៅក្នុង ប្រាថ្នានៅក្នុងលោកីយ៍ សម្បត្តិលោកីនឹងបានថាមិនរួចក្នុងវត្តដាក់ទេចំណែកបណ្ឌិតទានហ្នឹងគឺទានដែលមានថ្នាក់ខ្ពស់អញ្ចឹងបានន័យថាការធ្វើទានរបស់គាត់ហ្នឹងដូចជាមានឆន្ទៈវិរិយៈចិត្តតៈហើយនឹងបញ្ញាហ្នឹងបានជាមានថ្នាក់អក្រិតណាបងប្អូនគឺថ្នាក់អក្រិតហ្នឹងបានថ្នាក់ខ្ពស់ហើយការប្រាថ្នារបស់គាត់ ការធ្វើបុណ្យហ្នឹងគាត់ធ្វើបុណ្យទៅតាមអរិយបុគ្គលទៅតាមព្រះអឺពោធិសត្វព្រះពោធិសត្វទៅតាម សពរោះអញ្ចឹងហើយការតាំងចិត្តរបស់គាត់នឹងគាត់ប្រាថ្នាព្រះនិព្វាននឹងឯងគឺប្រាថ្នារួចចាកគាត់ទុកក្នុងក្នុងលោកីនេះហើយទ្រព្យសម្បត្តិដែលគាត់រកបានគឺគាត់សម្រិតសម្រាំងហើយសម្រិតសម្រាំងល្អប្រណិតជាងរបស់ដែលគាត់ប្រើហើយដូចថាការថ្វាយនោះគឺថ្វាយដោយដោយដោយសទ្ធាដោយអស់ពីចិត្តចឹងណាបងប្អូនហើយដូចថាគាត់យកពេលដែលគាត់ធ្វើបុណ្យហ្នឹងគាត់យកព្រះធម៌ជាធំ គាត់យកពធជាធំព្រោះគាត់ដើរតាមលើមេគាសពរោះដោយគាត់ពិចារណាគិតថាអរិយបុគ្គលទាំងឡាយដូចជាមានព្រះសង្ឃសង្ឃពុទ្ធក៏យកពៀនបារមីជាជាបាតជានឹងឬដល់សាវករបស់អឺព្រះសម្មាសម្ពុទ្ធចឹងដោយគាត់ពិចារណាឃើញនៅហេតុផលបែបហ្នឹងហើយគឺគួរពៀនតតាមតាមហេតុចឹងពៀនហ្នឹងគឺពៀនដល់អាត្មារួចផុតចាកទុកទោសទាំងពួងគឺប្រាថ្នានៅព្រះនិព្វាន គណាមានតែប៉ុណ្្នឹងគុណចាស់ទុកឲ្យព្រះអង្គរួមលំបំពេញគុណចាស់ណាសាធុសាធុអរគុណណាស់បានរៀបរាប់ប៉ុណ្្នឹងចាត់ទុកថាខ្លាំងគ្រាន់បើហើយហ្នឹងឥឡូវគុណចាស់អឺចន្ទជូតតោនិមន្តចូលមកដល់ហើយមកខ្ញុំខ្ញុំណាលឺខ្ញុំណាកូនលឺលឺលឺហ្នឹងហើយ ឥឡូវប្រគុណចាស់ច័ន្ទជូតតនិមន្តចូលមកដល់ហើយហើយអញ្ចឹងខ្ញុំកណ្ណាអាត្មាភាពក៏សូមរតនានិមន្តបន្ថែមត្រង់ដូចមានបាំងស្អីដែរបាត់រូបហ្នឹងបាត់រូបឃើញទេកូន ឃើញឃើញអូខេហ្នឹងហើយមិញបាំងរូបមិញចុចទូចច្រឡំដែរអូខេឥឡូវមុនចាស់គុណចាស់គ្រូចន្ទជោតមេត្តាបន្តមិញគុណចាស់ញញសាណោបានអត្ថាធិប្បាយទៅកាំងគេទេចូលទៅក៏ដាច់ទៅប៉ុន្តែឥឡូវចង់ឲ្យច្បាស់ថែមទៀតសូមគុណចាស់ញចន្ទជោតមេត្តាជួយសម្ដែងបន្ថែមទៀតសូមរត់និមន្តដូចលឹកដូចអត់លឺទេ ដល់ណាហើយមិនដឹងដល់ណាហើយមិនទំចាប់ដើមមិនតាន់បានអត្ថាធិប្បាយទេទំនិយាយមួយមួយអញ្ចឹងហ៎ណាទំទំនិយាយមួយមួយមិនតាន់បានពឹសស្ដាទេណាអរគុណច្រើនចាំតិចណាសូមអឺយកវីដេអូមកណា ហើយខ្ញុំដាប់ខ្ញុំសវណ្ណមិញដល់ណាខ្ញុំសវណ្ណអឺត្រួតត្រួតទៅជិះកុំប្រាស់ចប់ចប់ហើយអណាសាធុអរគុណបឋមខ្ញុំប្រកាសណាសូម នមស្ការថ្វាយបង្គំព្រះរតនៈទាំង3ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាដល់ពងខ្ពស់សពសពការទាំងពួងសូមអធិស្ឋានណាសូមនមស្ការគុណចាស់ទាំងពីរអង្គដោយសេចក្តី ជ្រះថ្លានិងថ្វាយបង្គំព្រះថេរានុថេរៈគ្រប់គ្រប់ព្រះអង្គដែលបានចូលមកស្ដាប់ព្រះធម៌តាមការឡាយក្នុងវេលារាត្រីនេះហើយសូមចម្រើនពរញាតិញោមទាំងអស់គ្នាទាំងញាតិញោមនៅក្នុងតុបផ្សាយធម៌នេះក៏ដូចជា ញាតិញោមស្ដាប់ប្រធោតាមការ live គ្រប់គ្រប់គ្នាណាការសន្ទនាប្រចាំថ្ងៃខែសប្ស្មើនេះម៉ោង7:08ដែរណាម៉ោង7:42នាទីយប់ហើយនៅ Brisbane ដូចនៅ Sydney ដែរហើយថានៅក្នុងថ្ងៃ 400ខែស្រាប់ឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃសុក្រទី27ខែសីហាឆ្នាំ2021បន្តទៅខ្ញុំប្រកាសណាសូមឱកាសពីគុណចាស់គ្រប់ព្រះអង្គដើម្បីបានអារាធនាប្រធោដែលត្រូវ យកមកសន្ទនាមកដើម្បីសំដែងជាមេតិកាតោតទៅទៀតណាថ្ងៃនេះគឺមានទុរៈទៅមកដល់មិញតែមកដល់វត្តមិញហ្នឹងក៏ជាប់តែម្ដងទៅក៏មានកម្មវិធីបនសពនៅខាងវត្តចាស់ឯណោះគេនិមន្តទៅបនហ្នឹងក៏តាមការរតនារបស់គេ ទៅមកដល់បានតន់មកខ្លះដែរសុំគេមកមុនចឹងណាតែលបត់ក្នុង ការសន្ទនាពធក្នុងរាត្រីនេះ គឺយើង សន្ទនានៅក្នុងពុញ្ញកិរិយាវត្ថុទី1ដដែលទេ គឺទានមយៈណាទានមយៈបនបនដែលសម្រាប់ អំពីការអនទៀនសម្រាប់ពីការធ្វើទៀនហើយយើងបានសន្ទនាអំពីទៀនច្រើនប្រភេទណាមានតិមានទុក្កទៀនទៀនពួក2ហើយមាន2ហើយ2ទៀត2ទៀតអីចឹងទៅ រហូតមកតិកទៀនទៀនពួក3ណាទៀនពួក3ដែលយើងបានសន្ទនាមកដល់ទៀនពួក3ហ្នឹងក៏មាន3ហើយ3ទៀតដែរតែ3ដំបូងហ្នឹងគឺយើងបានលើកអំពីទី1គឺហៃណទៀនការឲ្យទៀនលំដាប់ទៀបទី2មជ្ឈិមទៀន ការឲ្យទៀនលំដាប់កណ្ដាលទី3បណៃតទៀនការឲ្យទៀនថ្នាក់ខ្ពស់ប្រប្រណិតណាដូច្នេះនៅ ក្នុង ប្រភេទរបស់ទៀនទាំង3នេះ គឺលោកមិនបានសំដែងតកតងទៅជាមួយនឹងតយធរជាប្រមាណទេ គឺมันបានបដោតទៅលើតយធម៌នោះជាធំនោះទេ គឺបដោតទៅលើចេតនារបស់អ្នកឲ្យ ជាធំណាបដោតទៅលើចេតនារបស់អ្នកធ្វើធ្វើទៀងឯងជាជាប្រមាណណាទៀង13យ៉ាងហ្នឹងដោយដែលកូនចាស់ញាតិញោមបានឃើញពាក្យបញ្យល់ក្នុងនោះស្រាប់ហើយ គឺហៃណទៀនហ្នឹង ការធ្វើទៀនលំដាប់ទៀបណាពេលខ្លះយើងយើងប្រើពាក្យយើងប្រើពាក្យมันបានវេញឲ្យច្បាស់លាស់យើងអាចអឺនិយាយទៅគឺខុសឬក៏មានពិរោះមានពិរោះដូចយើងនិយាយពីពាក្យថាហៃណៈអញ្ចឹងណាណាហៃណៈហៃណៈហ្នឹងពេលខ្លះមានអ្នកខ្លះនិយាយថា ហើយណាទៀនហ្នឹងគឺទៀនថោកទៀបណាទៀនថោកទៀបហើយពេលយើងនិយាយអំពីហើយណាទៀនទៀនថោកទៀបអញ្ចឹងទៅក៏ទៅជាថាចុះធ្វើបន់ដែរមិនក៏ទៅជាថោកទៀបវិញណាណាធ្វើបន់សោះហេតុអីបានជាមានពាក្យថោកទៀបក្នុងដឹកណាអញ្ចឹងបានយើងឮឮឆ្លងអូណាវឿង ព្រោះយើងយើង ត្រូវប្រើទៅតាមអត្តន័យនៅក្នុងពួកធោហ្នឹងណា បើយើងយើង ប្រើទៅតាមពួកធោមានវាមាន ពាក្យថោទៀបវាមានពាក្យទៀបថ្នាក់ទៀបណាដោយយើងសិក្សានៅក្នុងគម្ពីរធម្មសង្កណីអញ្ចឹងក្នុងវេទិកាក្នុងតិកវេទិកាណោះណាក្នុងហៃណតិកាហ្នឹង មានហៃណាធម្មាមជ្ឈមាធម្មាបណៃតាធម្មាហ្នឹងណាហើយណាធម្មាហ្នឹងគឺប្រែរធធទៀបអញ្ចឹងបងណាហ្នឹងគឺប្រើអញ្ចឹងហើយណាធម្មាហ្នឹងគឺប្រែរធធទៀបហើយធធទៀបហ្នឹងគឺ អង្គធគឺបានដល់អកុសលចិត្ត12ចិត្ត37ណាទៅក្នុងពួកធធទៀបហ្នឹងគឺពួកធមិនល្អណា ហើយដល់យើងសិក្សានៅក្នុងព្រះគាថា ដែលព្រះអង្គទ្រង់សំដែងជាមួយនឹងវិខុកំឡោះហ្នឹងវិខុកំឡោះហ្នឹងកាលនោះវាជាមិនមែនព្រះអង្គសវណ្ណបញ្ញោទេវិខុកំឡោះហ្នឹងជាមួយនឹងចៅស្រីវាសិកាសាខាហ្នឹងខ្ញុំចាំណាដែលព្រះអង្គដែងគាថានឹងហើយនឹងខមមង្ណសេវយៈបមាទេនេនសង្ឃសេហ្នឹង ណាហើយឡើងធម្មៈហ្នឹងអ្នកសេវយៈហ្នឹងគេកុំអោយសេពធัวថោកណាហើយឡើងក្នុងទីនេះគឺសំដៅយកធัวថោកណាធัวថោកហ្នឹងគឺសំដៅយកកម្មគុណណាគេទេបើយើង សិក្សានៅក្នុងធម្មសង្កណីហើយណាធម្មាធัวថោកទៀតគឺបានដល់អកុសលចិត្តណា12ហើយនៅជាដល់27ដល់ការរួមជាមួយប៉ុន្តែគេថានៅក្នុង ពីខតកនិកាយគេថាធម្មបត្តិហើយឡើងធម្មបានដល់សេវៃយៈដែលព្រះអង្គបណ្ដោយសែបនៅធัวថោកហ្នឹងគឺបានដល់កម្មគុណ5ជាធัวថោកឃើញទេព្រោះអីព្រោះលោកបញ្យល់ថាកម្មគុណ5ហ្នឹងមនុស្សត្រូវការទេវតាក៏ត្រូវការសត្វក្នុងអបាយភូមិក៏ត្រូវការហើយអញ្ចឹងគាត់ថាលោកប្រើពាក្យថាធัวថោកកម្មគុណហ្នឹង ហើយរឿងកម្មគុណកម្មគុណអ្នកខ្លះមិនដឹងថាកម្មគុណនៅឯណាណាខ្ញុំណាតែណាបញ្យលបញ្ជាក់រឿយរឿយថាកម្មគុណអ្នកខ្លះមិនដឹងថាកម្មគុណនៅឯណារកមិនឃើញតាមពិតកម្មគុណកម្មដឹង ជាវត្ថុដែលគួរត្រេកត្រអាគួរត្រេកអរហ្នឹងយើងនិយាយដោយវោហា គឺបានដល់ទ្រព្យសម្បត្តិ ផ្ទះសំបែងដែលយើងមានទាំងអស់ហ្នឹងជារួមមកគឺយើងនិយាយឲ្យឲ្យស្រួលស្ដាប់ថាពុកម្ដាយដូចតាម៉ាកុងស្ដីប្រពន្ធកូនចៅទ្រព្យសម្បត្តិផ្ទះសម្បែងរបស់មានវិញ្ញាណក្តីវត្ថុមានវិញ្ញាណក្តីវត្ថុមិនមានវិញ្ញាណក្តីវត្ថុទាំងអស់ហ្នឹងគឺសត្វតែជាកម្មគុណ ដោយវោហានោះយើងបែងចែកទៅតាមឈ្មោះប៉ុន្តែដោយសភាវៈរបស់ទាំងអស់ហ្នឹងគឺ មានត្រឹមតែរូបសំឡេងក្លិនរសផតពៈតែប៉ុណ្ណោះណាហើយខ្ញុំសុខឿនដាប់ដាប់យល់ទេពាក្យហ្នឹងដូចញោមដូចញោមពាក្យវ៉ែនតាអញ្ចឹងណាវ៉ែនតាហ្នឹងគឺដោយការសន្មតហ្នឹងយើងហៅថាវ៉ែនតា ប៉ុន្តែសូត្រតែវ៉ែនតានៅកន្លែងណាពេលដែលមើលមើលឃើញវ៉ែនតាឬក៏មើលឃើញរូបមើលឃើញអីយល់រូបមើលឃើញរូបអាដោះវ៉ែនតាមកប៉ះវ៉ែនតាមកលឺសំឡេងនេះគឺលឺវ៉ែនតាកុំអត់លឺអីខ្ញុំលឺសំឡេងគឺលឺវ៉ែនតាលឺសំឡេងលឺសំឡេងយល់ទេហើយយកវ៉ែនតាមកហាត់បើធំខ្លាំងឬក៏ធំវ៉ែនតា ក្លិនធំក្លិនអាយកមកលិតមើលដឹងរស់ឬដឹងវ៉ែនតាដឹងរស់អាពេលដែលយើងយកមកចាប់ទៅរឹងរឹងរឹងឬក៏តន់តន់ហ្នឹងអាហ្នឹងវាជាសម្ផស្សឬក៏វ៉ែនតាវាជាផតពៈហ្នឹងអញ្ចឹងបានថាដោយសភាវៈគឺត្រឹមតែជារូបសម្លេងក្នុងផតពៈតែប៉ុណ្ណឹងទេជាកម្មគុណហ្នឹងណាដោយឈ្មោះយើងហៅទៅវ៉ែនតាហ្នឹងដោយសម្ពត់ស្លៀកពាក់រាល់ថ្ងៃអញ្ចឹងស្បង់ចពោរាល់ថ្ងៃដែលយើងប្រើរាល់ថ្ងៃហ្នឹង គឺមាន ត្រឹមតែរូបសម្លេងគ្រប់ផុតពៈជុំគ្នាទៅយើងក៏ហៅថាស្បង់ហៅថាចពោហៅថាសង្ឃាដីហៅថាសម្ពុតស្លៀកពាក់របស់ញាតិញោមអីចឹងទៅតាមពេលវត្ថុទាំងអស់ហ្នឹងគឺមើលទៅឃើញនេះដូចដូចញោមមើលមកឃើញអីឃើញឃើញឃើញសម្ពុតឬក៏ឃើញពណ៌គឺឃើញឃើញពណ៌ហ្នឹងហើយពេលអាត្មាទៅលើអញ្ចឹងនៅលឺសំឡេងឬលឺលឺដែលលឺសម្ពុតឬក៏លឺលឺដែលលឺសំឡេងគឺសំឡេង វាសម្បែងទៅហើយពេលដែលកាត់ធំធំធំសម្ពាត់ឬក៏ធំក្លិនក្លិនហ្នឹងឃើញទេអាពេលយកផលិតមកដឹងសម្ពាត់ឬក៏ដឹងរស់ហើយចាប់អញ្ចឹងមើលមើលរឹងតន់ដឹងដឹង រឹងតន់ដឹងសម្ពាត់ឬក៏ដឹងសម្ពាត់គឺដឹងដឹងសម្ភាស់តើអញ្ចឹងបើវត្ថុរូបភារៈរបស់ដែលយើងមានសពថ្ងៃរបស់ណាណាមាន10ថ្ងៃហ្នឹងវាតែប៉ុណ្្នឹងទេ ណាដោយផ្ទះសំបែងយើងនៅរាល់ថ្ងៃអញ្ចឹងដោយដោយសន្និបាតហ្នឹងយើងហៅថាផ្ទះទៅប៉ុន្តែយើងមើលទៅវាឃើញផ្ទះឯងឃើញពណ៌ហ្នឹងណាហើយយើងគោះមើលលើផ្ទះឬក៏លើសំឡេងឬសំឡេងណាហាត់មើលធំផ្ទះឬក៏ធំខ្លាំងធំខ្លាំងហ្នឹងលិតមើលដឹងផ្ទះឬក៏ដឹងរស់ដឹងរស់ហ្នឹងណាទៅចាប់មើលដឹងសម្ផស្សឬក៏ដឹងផ្ទះដឹងសម្ផស្សហ្នឹងអញ្ចឹងសរុបមកគឺថាវត្ថុសម្ភារៈដែលយើងមានសប្តាហ៍ថ្ងៃទាំងអស់ មិនថា ត្រឹមមានវិញ្ញាណមិនថាត្រឹមមិនមានវិញ្ញាណទេសរុបមកគឺកម្មគុណ5ដូច្នេះកម្មគុណ5នឹងជាវត្ថុគួរត្រេកត្រអាលដែលលោកប្រើពាក្យថាហៃណាំងជាធម៌ថោកហ្នឹងគឺមនុស្សក៏ត្រូវការទេវតាក៏ត្រូវការទំបីតែសត្វទេវខានគ្រប់ប្រភេទក៏ត្រូវការ ត្រូវការគ្រប់តែគ្នា ហើយសួរថាអញ្ចឹងបើជាធัวថោអញ្ចឹងមិនអោយប្រើប្រាស់ទេឬក្រែងគុណចាស់គ្រប់ព្រះអង្គញាតិញោមសពថ្ងៃប្រើប្រាស់កម្មគុណតែដោយបច្ច័យ4អីហ្នឹងមិនកម្មគុណពុទ្ធព្រះអង្គមិនមែនហាមិនអោយប្រើទេព្រះអង្គអោយប្រើតែក៏ប៉ុន្តែប្រើដោយការពិចារណាណា ប្រើដោយការពិចារណា ប្រើដើម្បីញ៉ាំងអត្តភាពនេះឲ្យប្រព្រឹត្តទៅប្រើដើម្បីបិទបាំងអវិជ្ជវៈកុំឲ្យ កើតនៅសេចក្តីខ្វះអៀនជាដើមលក្ខណៈណាប្រើកម្មគុណធម្មតាអញ្ចឹងយើងកបីសិក្សាអំពីអត្តន័យរបស់ពាក្យថាហៃណាំងនេះណាហៃណៈហៃណៈនេះចឹងណាគឺពូធัวខ្លះយើងប្រែតែថោទៀបអញ្ចឹងតែម្ដងពូធัวថោទៀបអញ្ចឹងតែម្ដងណាប៉ុន្តែសម្រាប់អឺ យើងប្រើនៅក្នុងធម៌ជាកុសលវិញដូចយើងប្រើពាក្យថាអឺហៃលសិលអីណាមជ្ឈិមសិលមហាសិលអីចឹងគឺយើងមិនអាចប្រើពាក្យថាសិលថោកទាបបានទេគឺសិលថ្នាក់ទាបណាហើយយើងប្រើពាក្យហៃលទៀនមិនមែនប្រែលទៀនថោកទាបទេ គឺទៀនថ្នាក់ទាបណាទៀនថ្នាក់ទាប ណាយើងយើងយើងត្រូវសិក្សាឲ្យត្រូវទៅនៅក្នុងពួកធម៌ហ្នឹងចឹងណាដោយពាក្យអអញ្ចឹងទៅណាអអហ្នឹងយើងទៀតអបដិសេធអវាមិនល្អទេជាការពិតហើយដល់ពេលយើង ប្រើទៅតាមពុទ្ធយើងថាអភិអភិមិនប្រែថាមិនល្អណាមិនចឹងអភិប្រែថាប្រសើរពងពោះក្រៃលេងនោះណាតែអញ្ចឹងណាណាអ កុសលធម៌មិនល្អប្រែទៅអញ្ចឹងហើយពេលដែលយើង ប្រើពាក្យថាអលោភៈទៅជាធម៌ល្អវិញឃើញទេព្រោះបដិសេធលោភៈចោលទៅជាមិនមានលោភមិនមានការលោភលន់វិញឃើញទេអញ្ចឹងពួកធัวយើង សិក្សាទៅតាមមេតិកាទៅតាមក្រមយើងវេញញាយអត្តន័យទៅតាមនោះដូចជាហៃនទានអញ្ចឹងទានថ្នាក់ទៀប ទៀនលំដាប់ទៀបទៀតហើយទៀនលំដាប់ទៀបនេះទៀតគឺលោកនិយាយអំពីតេយធម៌ទេអបាននិយាយថាមកវាមានតេយធម៌តិចតួចឬក៏មានតេយធម៌មិនប្រណិតមានតេយធម៌មិនល្អឬក៏មានតេយធម៌នឹងឯងសៅមកឯងគឺអត់និយាយទាំងអស់គឺនិយាយអំពីការធ្វើទៀនហើយប្រាថ្នាចង់បាន នៅលៀបយសប្រាថ្នាចង់បានគេឈ្មោះប្រាថ្នាចង់បាក់បនតៈអាហ្នឹងក៏ទៅជាទៀនថ្នាក់ទៀបឃើញទេ គឺទោះបីថាលះបង់ទ្រព្យច្រើនប៉ុណ្ណាក៏ដោយណាគេដែរលះបង់ទ្រព្យច្រើនប៉ុណ្ណាក៏ដោយលះបង់ទ្រព្យតិចក៏ដោយលះបង់ទ្រព្យច្រើនក៏ដោយកុំថាឡើយបាយមួយចានសម្លមួយចានសំបីតែមានតីយធរធ្វើទៀនជាមួយ ប្រសង់10000អង្គក៏ដោយមានតីយធរធ្វើទៀនមួយប្រសង់100,000អង្គ1លានអង្គក៏ដោយ ឲ្យតែធ្វើឲ្យប្រាថ្នាចង់បាននៅកិត្តិយសគេឈ្មោះធ្វើឲ្យចង់បានការសរសើរចង់បានការលើកតម្កើងណាចង់បាននៅបនស័កចង់បាននៅតំណែងនេះតំណែង នោះអីចឹងអានឹងហើយដែលហៅថាហៃណទានគឺទានថ្នាក់ទៀបទានលំដាប់ទៀបនៅនៅក្នុងទីនេះណាទានលំដាប់ទៀបនោះគឺវានៅអាចិត្តនោះចិត្តវា ច្រើនទៅដោយការការលោភលន់ណាដោយមាននៅពពួកចោលវាចូលទៅលួចកុសលធម៌ចោហ្នឹងស្អីគេញោមសុខញោមញោមសវណ្ណចោ ចោអកសងគុំចាលោភៈហ្នឹងហើយវាជាចោណាវាវាជាបរិវារទាំងមុខទាំងក្រោយឃើញទេ នេះណាយើងយើងរៀននៅ ក្នុង ហេតុនៅកើតលោភៈខ្ញុំសង្ឃឹមចាំទេបងធរដែលនៅកើតលោភៈ4យ៉ាងមិនចាំទេបងទី1ហ្នឹងលោភៈបរិវារៈកម្មៈបដិសន្ធិកតាលោភៈបរិវារៈកម្មៈចេតតបដិសន្ធិកតាគឺបដិសន្ធិដែលមាននៅលោភៈនៅឯងជាបរិវារណាអាហ្នឹងគឺក្នុងក្នុង អត្តន័យហ្នឹងគឺបញ្ចូលនៅក្នុងហៃណទាននេះមុននឹងធ្វើក៏ប្រាថ្នាស្រេចហើយហ្នឹងឃើញទេមុនធ្វើទៀននឹងប្រាថ្នាមុននឹងធ្វើទៀនមួយប្រសងក្តីមុនធ្វើទៀនជាមួយអ្នកមានសិលក្តីមុនធ្វើទៀនជាមួយនឹង អ្នកកំសត់ទុរគាត់ក្តីមុនចែកទៀនដល់អ្នកណាណីក្តីគឺមានបំណងឲ្យស្រេចតែអាត្មាអញធ្វើយ៉ាងនេះដើម្បីបានទទួលកិត្តិយសគេឈ្មោះអញ្ជើញជាដើម្បីគេសរសើរដើម្បីមានមុខមាត់ក្នុងសង្គម ទៅណាមកណាឲ្យគេស្គាល់អញថាអូនេះអ្នកនេះអ្នកធ្វើទៀនអូអ្នកនោះអ្នកប្រកែកជាងគេក្នុងការធ្វើទៀនដល់ថ្ងៃនេះគឺល្បីឈ្មោះជាងគេណាស់សបាយរីករាយជាមួយនឹងកិត្តិយសគេឈ្មោះសបាយរីករាយជាមួយនឹងការមាននៅបរិវារសបាយរីករាយជាមួយនឹងការសរសើរហ្នឹងណាអាហ្នឹងការធ្វើទៀនចង់បានរបៀបហ្នឹងដែលហៅថាហៃដាក់ទៀនហ្នឹងក្នុងទីនេះហ្នឹងណារហូតដល់អ្នកខ្លះឃើញគាត់ចាស់ញាតិញោមធ្លាប់ជួបទេពេលដែល មកវត្តចឹងទៅក៏ចង់ក៏ធ្វើទៀនម៉ែយើងយើងប្រើពាក្យថាដៃធំដៃទូលាយបើថាគេលះ100គាត់លះ500បើថាគេលះ500គាត់លះដល់1000 2000ចឹងទៅហើយការធ្វើនឹងឯងគឺក៏ចង់ចង់បាន គេលើតម្កើងចង់បានមុខបានមាត់ចង់បានថាពេលមាន ពុទ្ធបរិស័ទមកទៅ ចង់ឲ្យគេស្គាល់ថាគាត់នឹងអ្នកធ្វើទៀនចំណាយច្រើនណាស់ ចង់ឲ្យគេប្រកាសឈ្មោះចង់អីអីចឹងទៅទៅពេលដែលគាត់ធ្វើឲ្យបានដោយបំណងពេលដែលគាត់ចង់បានឲ្យបានដោយបំណងគាត់អត់ធ្វើទៀតទេរហូតដល់គាត់ឈប់ចូលវត្តទៅទៀតក៏មានដែរអានោះមកពីអីថាមកពីទៀនរបស់គាត់ហ្នឹងគឺជាហេតុទៀនគឺទៀនថ្នាក់ទៀបណាយើងមើលអ្នកខ្លះគេគេដឹកនាំក្រុមគេទៅម្ដងម្ដងគាត់ទៅ50 60នាក់ក៏មានដែរណាមានលុយរាប់ម៉ឺនក៏សាងវត្តហ្នឹង ប៉ុន្តែពេលដែលចូលទៅវត្តណាហើយគឺចង់ឲ្យវត្តហ្នឹងចង់ឲ្យប្រសង់ចង់ឲ្យអ្នកកម្មការអីនៅក្នុងវត្តហ្នឹងស្ដាប់ស្ដាប់គាត់និយាយឬថាស្ដាប់យោបល់របស់គាត់ធ្វើអីអីអីគឺគាត់ទៅឲ្យយោបល់គឺរបៀបដើរតួឯងដើរតួឯងចង់ឲ្យគេស្ដាប់ខ្លួនឯងចង់ឲ្យគេស្ដាប់ប្រកបខ្លួនឯងដោយសារអីដោយសារតែខ្លួនឯងនឹងចំណាយដើមទុនធំ ក្នុងការធ្វើក្នុងការកសាង អញ្ចឹងបើធ្វើទាស់ចិត្តគាត់គាត់អត់អត់អត់សប្បាយចិត្តហើយក៏អត់អត់ទៅទៀតទេដល់ទៅពេលគាត់ធ្វើអ្វីដែលថាចង់បានមុខមាត់ចង់បានគេឈ្មោះមិនបានដោយបំណងគាត់ចំណាយលុយរាប់ម៉ឺនដុល្លារមែនប៉ុន្តែគាត់អត់ស្ដាយគាត់ឈប់ចូលអាហ្នឹងដែលចូលនៅក្នុងហៃណាទៀនហ្នឹងគឺរបៀបហ្នឹងណាទោះបីតេយ្យធម៌ច្រើនប៉ុណ្ណាក៏ដោយតេយ្យធម៌មានតម្លៃប៉ុណ្ណាក៏ដោយប៉ុន្តែចិត្តវាអត់មានតម្លៃ ចិត្តហ្នឹងវាអត់មានតម្លៃដោយសារអីដោយសារតែសត្រូវគឺកិលេសគឺតួលោភៈហ្នឹងដែលខ្ញុំនៅអាប្រើពាក្យចិញ្ចោបាញ់មិញវាចូលទៅកគេបនអស់ចូលទៅកគេបនអស់វាអត់បានឃើញអានិសង្សរបស់បនត្រូវឲ្យផលបច្ចុប្បន្នត្រូវឲ្យផលទៅបរលោកយ៉ាងម៉េចយ៉ាងម៉ាគឺអត់ឃើញទេវាឃើញត្រឹមតែចង់បានលៀបចង់បានយកបច្ចុប្បន្នហ្នឹងអាណាអត់បានទៅកំណត់អញមិនទៅទៀតអញមិនធ្វើទៀតធ្វើអីអញ អាហ្នឹងវាតែអញ្ចឹងទៅណាអាហ្នឹងអាហ្នឹងដែលធ្វើទៀនចង់បានលៀបយសចង់បានសរសើរចង់បានទាឈ្មោះក្នុងបច្ចុប្បន្នហ្នឹងពេលដែលអត់បានក៏កើតរឿងកើតរ៉ាវអញ្ចឹងទៅទាំងយល់ណាអាហ្នឹងខ្ញុំណាអាត្មាអធិប្បាយខ្លីនៅក្នុងនៃទី1ហ្នឹងប៉ុណ្ណឹងហើយណាទៀនហ្នឹងទាំងហើយទៀនទី2មជ្ឈិមទៀនទៀនត្រាក់កណ្ដាលទៀនត្រាក់កណ្ដាលនេះក៏មិននិយាយពីតេយ្យធម៌ដែរ គឺនិយាយពីចិត្តថ្នាក់កណ្ដាលធ្វើឲ្យប្រាថ្នាចង់បាននៅអឺសម្បត្តិមនុស្សសម្បត្តិទេវតាណាដាប់ធរទេសនាក្តីអឺអានសភៅធរក្តីតែងតែឮតែងតែឃើញថាបុគ្គលដែលចង់បានប្រកបជាមនុស្សតើតែមានបនចង់ប្រកបជាទេវតាតើតែមានបនអីចឹងទៅណាដូចអឺ គាថាព្រះអង្គសំដែងគាថានោះបែរដល់លេខ52ដូចជានៅទំព័រ17ណាមនុស្សសិកាចៈសម្បតិទេវលោកេចយរតិយេចនិពានសម្បតិសពមេទេនិលបតិសម្បត្តិមនុស្សក្តីសម្បត្តិទេវតាក្តីសម្បត្តិព្រះនិព្វានក្តីបានមកដោយសារបុណ្យណាអញ្ចឹងបុគ្គលដែល ចង់បាននៅសម្បត្តិមនុស្សចង់បាននៅកម្មគុណរបស់មនុស្សគឺស្នាក្នុងការអឺតកើតជាមនុស្សចង់តកើតតកូលខ្សាត់ឬក៏តកូលព្រាមឬក៏តកូលវៃស័កឬក៏តកូលសតៃកហបដីអញ្ចឹងទៅក៏ធ្វើទៀនធ្វើទៀនឲ្យប្រាថ្នា ប្រាថ្នាចង់បាននៅសម្បត្តិមនុស្សប្រាថ្នាចង់បាននៅកម្មគុណរបស់មនុស្សដែរ អាហ្នឹងគឺចូលនៅក្នុងមជ្ឈមទាននៅក្នុងទីនេះណាក្នុងប្រសោតផ្សេងផ្សេងអីចឹងយើងឃើញហើយ ដូចជានៅ ក្នុងបែកដកលេខ22អីហ្នឹងបណ្ដែង ច្រើនណាក្នុង សាល័យយសោតក្នុងវេរញ្ញជាកៈសោតអីហ្នឹងបណ្ដែងពីអឺបុគ្គលដែល ប្រព្រឹត្តល្អដោយកាយដោយវិជ្ជាចិត្តអីហ្នឹងចង់បង្កើតជាមនុស្សចង់បង្កើតនៅតកូលណាក៏បានដែរ ណាហើយយើងមើលដូចជាណាក្នុងបេដកលេខ26អីហ្នឹងសំដែងនៅក្នុងអឺតង្ខារូបបតិសោតណាបន្សុទ្ធនៅខាងចុងគេនៅក្នុងបេដកលេខ26ហ្នឹងព្រះអង្គសំដែងពីធัว5យ៉ាង សមតិ5យ៉ាងហ្នឹងណា ណាទី1សទ្ធាសម្បទាទី2សិលសម្បទាទី3សុតសម្បទាទី4ចាកសម្បទាទី5បញ្ញាសម្បទាការមានធម៌ទាំងការមានធម៌ទាំងទាំង5យ៉ាងហ្នឹងប្រាថ្នាទៅណាក៏បាន ប្រាថ្នាទៅ មនុស្សប្រាថ្នាទៅកម្មតកូលខ្សត្រប្រាថ្នាទៅកម្មតកូលព្រាមទៅកម្មតកូលកាបដៃក៏បានចង់ប្រាថ្នាទៅការឋានសួគ៌ទី1ទី2ទី3ទី4ទី5រហូតដល់ប្រាថ្នាទៅព្រះនិព្វានក៏បានដែរឲ្យតែបរិបូរទៅដោយធម៌5យ៉ាងហ្នឹង ហើយបានយើងមើលនៅក្នុងបេដាលេខ34ហើយសង្យុត្តនិកាយខណ្ឌវិរវៈអីហ្នឹងមិនដែលនៅក្នុងសង្យុត្តផ្សេងផ្សេងអីហ្នឹងដូចជាអ្នកកសង្យុត្តឬក៏កន្ធពសង្យុត្តអីសង្យុត្តផ្សេងផ្សេងទៀតដែលសម្ដែងពីមនុស្សប្រាថ្នាទៅកើតជាទេវតាប្រាថ្នាទៅកើតពួកទេវតាជនណាណាថ្នាក់ណាណាអីគឺថាធ្វើទៀនដើម្បីបានទៅកើតហ្នឹងប្រាថ្នាដើម្បីបានទៅកើតហ្នឹង ដូច្នេះការធ្វើយ៉ាងនេះការធ្វើធ្វើទៀនយ៉ាងនេះ គឺធ្វើឲ្យប្រាថ្នាចង់បាន តកើតជាមនុស្សចង់បានតកើតជាទេវតាចង់បានតកើតនៅក្នុងប្រគល់សថីឬក៏ប្រគល់បច្ចដើម ប្រាថ្នាតកើតទេវតាជាទី1ទី2ជាដើមទៀនប្រភេទនេះហៅថាមជ្ឈិមទៀននៅ ក្នុង ទីនេះណា រីឯទៀនទី3គឺបណិតទៀនការធ្វើទៀនដល់ប្រណិតដល់ពងពោះថ្នាក់ពោះហ្នឹងគឺបានដល់ការធ្វើទៀនមិន ប្រាថ្នាចង់បានសម្បត្តិក្នុងភពនេះទេណាធ្វើមិនប្រាថ្នាចង់បានសម្បត្តិក្នុងភពមិនប្រាថ្នាចង់បានសម្បត្តិមនុស្សទេវតាមិនប្រាថ្នាទៅកាន់ព្រមមនុស្សអីទេ គឺធ្វើទៀនដើម្បីបានសន្សំនៅសាវកបារមីញានសំនៅបច្ចុប្បន្នពោធិ ញៀនផ្សំនៅសម្មាសម្ពោធិទៅណាការធ្វើទានយ៉ាងនោះទៅ ប្រព្រឹត្តទៅជាបណៃតទានទានដល់ប្រណិតទានត្រាក់ខ្ពស់ហ្នឹងណាហើយដោយខ្ញុំណា បានបញ្ជាក់តែមុនអញ្ចឹងថាទាន ដែល ប្រព្រឹត្តទៅ ជាបារមីធម៌ទៅបាននោះលុះត្រាតែការធ្វើទាននឹងឯងតាដើម្បីរួចផុតចាកទុក្ខ បើយើងមើលពាក្យថាបារមីបារមីនោះណាបារមី ប្រែថាជាគុណជាតិនាំឲ្យបានដល់ត្រូវណានៅបានដល់ត្រូវគឺព្រះនិព្វានហ្នឹងទៅថាបារមីអញ្ចឹងការធ្វើទានតិចក្តីច្រើន ក្តីធ្វើដើម្បីជាបច្ច័យនៅឲ្យបានរត់ពុតចតុបណាជាបច្ច័យនៅឲ្យបាននៅ សាវកបារមីញានក្តីបច្ចេកពុទ្ធញានក្តីសម្មាសម្ពោធញានក្តី ទៅហៅថាជាទានបារមីណាជាបណិតទានប៉ុន្តែដោយទានពីខាងដើមហើយតែទាន ទានថ្នាក់ទានធ្វើដើម្បីបានលៀបយសក្នុងបច្ចុប្បន្ននេះហើយមជ្ឈិមទានធ្វើដើម្បី ប្រាថ្នានៅសម្បត្តិមនុស្សសម្បត្តិទេវតាហ្នឹងមិនចាត់ចូលនៅក្នុងទានបារមីទេណាមិនចាត់ចូលក្នុងទានបារមីទេហ្នឹងគឺយើងត្រូវចែកឲ្យដាច់ពីគ្នាអញ្ចឹងទៅ ចឹងប៉ុណ្ណឹងសិនចុះណាព្រោះអីច្រើនហ្នឹងណាទុកពេលសន្ទនាបន្តទៅណាសូមអនុមោទនីបាទសាទរបងវិញមានសំណួរបងកណាអឺណាសំសួរត្រង់ចំណុចដែលសម័យឥឡូវសម្បូរណាស់រឿងធ្វើទៀនប្រកបទៅដោយ ប្រាថ្នាយោះប្រាថ្នានៅបុណ្យស័ក្តិឬក៏ជាពិសេសគឺ មន្ត្រីឬក៏អ្នកមុខអ្នកការនេះគេធ្វើគេប្រាថ្នាចង់បានអឺជាជារបៀបដូចជាចង់បានជាសម្លេងអញ្ចឹងទៅតើគាត់ធ្វើនឹងក្នុងន័យគាត់នឹងប្រាថ្នាអញ្ចឹងចាត់ទុកជាគាត់ចាប់បានលើកឡើងខាងលើថាធ្វើច្រើនយ៉ាងណាក៏ដោយឧទាហរណ៍ថាគាត់ខំប្រឹងកសាងវត្តខំប្រឹងកសាងព្រះវិហារកសាងសាលាឆោទៀនសាលាបឹងសាលាលេង អីផ្សេងផ្សេងហ្នឹងគឺថាបំណងចង់បាននៅកិត្តិយសចង់បានហេតុដូចបណ្ឌិតបានជាគាត់បាន ជាចាត់ទុកជាជាទៀនអនថយវិញទៀននេះតែហៅថាថ្នាក់ទាបពេញទៀតណាចាំសួរប៉ុណ្ណឹងណាណាអរគុណច្រើនសួរសួរគ្រូគ្រូគ្រូម្ចាស់គ្រូញ៉ាំសាណោណាណា មិនហៅឈ្មោះអញ្ចឹងកណ្ដាទៅទៀតលេខហៅណាមនមនណាអរគុណណានៅក្នុងដោយកណ្ដាចូលតាបានបញ្ជាក់ហើយសម្រាប់នៅក្នុងទានទាំង3ប្រការ នេះគឺមិនមិននិយាយពីតេយ្យធម៌មិននិយាយ ពីគុណធម៌របស់បដិទេហកៈទេ តែតេយ្យធរនឹងបែបណាក៏ដោយហើយបដិជាអាកៈអ្នកទទួលនឹងមានសិលក្តីមិនមានសិលក្តីជាបធុជនក្តីជាព្រះអរិយបុគ្គលក្តីជាពុទ្ធក្តីគឺអត់និយាយទេតួនឹងនឹងគុណធម៌របស់បដិជាអាកៈអ្នកទទួលនេះគឺតកតួនឹងចេតនាគួងឡើងរបស់បុគ្គលអ្នកធ្វើហ្នឹង បុគ្គលអ្នកធ្វើហ្នឹងអញ្ចឹងបើចេតនារបស់បុគ្គលហ្នឹងដូចយើងលើកពីទៀនពីរយ៉ាងខាងដើមវាចេតនាទៀនហ្នឹងវាតកតូននឹងចេតនាទៀនណាអញ្ចឹងពាក្យថាចេតនាពិតថាចេតនាជាតួបុណ្យណាប៉ុន្តែមិនមែនចេតនាសិតតែមានភាពឬក៏មានកម្លាំងដូចគ្នាទេឬក៏ស្មើគ្នា ទេ វាអាស្រ័យទៅលើ ចិត្តដែលគួងរបស់ បុគ្គលហ្នឹងអញ្ចឹងនៅក្នុង បំណងប្រាថ្នាដើម្បីបានកិត្តិយសគេខ្ពស់គឺនឹងចិត្តហ្នឹងវាយើងនិយាយឲ្យថាចិត្តខ្សោយចិត្តខ្សោយដូចដូចយើងបំដងយល់ថាឬក៏យើងចប់ជំពាក់នឹងនឹងការសរសើរនឹងលៀបយសណាដូចចាប់ចាស់ជនជនឲ្យបញ្ជាក់មិញថាដូចយើងទៅទៅស្រាប់តែ គេយកទៅបំពេញបុណ្យកុសលជាបរិច្ចាគទាន នៅក្នុងទីវត្តមួយហ្នឹងដោយម្ចាស់វត្តអានឹងរឿងម្ចាស់វត្តទេអានឹងវាថាម្ចាស់វត្តគេគិតថាអូជាអ្នកមានសទ្ធាលះបង់ទ្រព្យសម្បត្តិចឹងគេរៀបចំកម្មវិធីម្ចាស់វត្តយើងអត់មានបញ្ជាប៉ុន្តែគេរៀបចំទទួលបរិស័ទការៈយើងរហូតដល់ក្រាលកំរាលព្រមអីចឹងរហូតយើងចូលក្នុងសាលាអីចឹងហើយគេតរំជួសងខាងចឹង ដល់ពេលយើងទៅយើងដើរនៅចន្លោះកដាលមកទៅដូចវាអស្ចារ្យគាត់គាត់អញ្ចឹងដល់ពេលអញ្ចឹងសบายចិត្តក្នុងពេលនោះគាត់សบายសត្វតែគាត់បំណងជិលើក្រោយចង់ទៅធ្វើទៀតគាត់បានអញ្ចឹងទៀតចប់ហ្នឹងគាត់ចប់ហ្នឹងអាការទទួលហ្នឹងឃើញណាគាត់ចប់នៅអាការទទួលទៅស្រាប់តែទៅទៅវត្តមួយទៀតគេអត់ទទួល ទៅវត្តមួយទៀតគេអត់ទទួលម្ចាស់វត្តហ្នឹងអត់សូវយល់ដឹងហើយក៏មិនសូវអញ្ចឹងអត់មានកម្មវិធីអញ្ចឹងទៅហ្នឹងក៏អត់សុបាយចិត្តហ្មងឃើញឃើញអាចេតនាដែលគាត់គួរហ្នឹងគឺគាត់ប្រាថ្នាគាត់ជាប់នឹងកិត្តិយសគេឈ្មោះការលើកតម្កើងការបដិសន្ធរៈការទទួលរយៈតៈអីជាដើមហ្នឹងអាហ្នឹងចិត្តគាត់ជាប់អញ្ចឹងបានជាចំណែកនៃការបរិច្ចាគទានរបស់គាត់ ដែលព្រះអង្គសម្ដែងមករៀបរាប់ទៅថាចូលរាប់ចូលទៅក្នុងថៃណាទៀតពីព្រោះកម្រិតនៃកុសលធម៌នឹងមានសភាពខ្សោយណាខ្សោយកម្រិតនៃកុសលធម៌នឹងគឺចេតនារបស់គាត់នេះណាកុសលថ្នាក់ទានចេតនារបស់គាត់ហ្នឹងគឺមានកម្រិតខ្សោយនឹងជាជាចំណែកដែលការចាស់បានលើកឡើងហើយគាត់ខ្ញុំគណៈសមាភិកក៏ចង់សួរកន្លែងហ្នឹងដែរបញ្ជាក់ដើម្បីឲ្យការចាស់ចង់ចូលតើបញ្ជាក់បានថាបើយើងស្ដាប់ទៅនៅក្នុង ហើយណទានហើយនឹងមជ្ឈមទានណាហើយណទាននឹងមជ្ឈមទានគាត់ថាមួយវាប្រាថ្នាកិត្តិយសគេឈ្មោះឬក៏ភាពការសរសើរអីចឹងហើយនឹងមួយទៀតវាប្រាថ្នាដែរបើប្រាថ្នាសម្បត្តិណាសម្បត្តិជាមនុស្សនៅសម្បត្តិជាទេវតានេះសម្បត្តិជាមនុស្សជាទេវតាអត់អីបាន ជាព្រះអង្គបែងចែកទានពីរនឹងខុសគ្នា មួយទៅ ជាហេតុទានមួយទៅជាបរិយទានបើ បើសេចក្តី ប្រាថ្នាហ្នឹងគាត់ថាកិត្តិយសគេឈ្មោះហើយនឹងប្រាថ្នាជាភពសម្បត្តិឬក៏ទេវតាសម្បត្តិមនុស្សសម្បត្តិហ្នឹងតើសភាពនៃនៃការប្រាថ្នាឬក៏តម្កល់នៃចេតនាក្នុងការបរិច្ចាគហ្នឹងវាមានសភាព ខុសគ្នាយ៉ាងម៉េចបានបានបែងចែកថាការប្រាថ្នាយសវាទៅជាអន់ជាងប្រាថ្នានៅសម្បត្តិមនុស្សសម្បត្តិទេវតាហ្នឹង សូមឲ្យការចាស់ជួយពន្យល់ក្រែងនៅបន្តណាណាសាធុអរគុណច្រើនគួរតែឲ្យញោមខឿនត្រូវហ៎សូមអឺក្តីហ្នឹងគឺយើងបានស្ដាប់បាញ់មិញហើយសំខាន់ គឺយើងយល់ឲ្យច្បាស់អំពី ការបែងចែកទាននីមួយៗ បញ្ជាឲ្យបន្ថែមទៀតថាក្នុងទីនេះគឺមិនតកតងអីរឿងតយធរឬអ្នកទទួលដោយគុណចាស់ញោមតាមដល់បានលើកបាញ់បាញ់ចឹងគឺវាជាការសង្កត់ធ្ងន់ទៅលើផ្លូវចិត្តរបស់ទាយុទាយកាអ្នកធ្វើណាចឹងមិនថាបន បានតិចបានច្រើនអីក៏បានតិចបានច្រើនអីគឺវាថត់ទៅលើអ្នកធ្វើទាំងអស់ហ្នឹងដោយថ្ងៃមុនដែលខ្ញុំណាបានលើកអញ្ចឹងណាការធ្វើទៀនជាមួយនឹងសត្វតិរិឆានបានបន់ 500អត្ថភាពការធ្វើទៀនជាមួយអ្នកមិនមែនសិស្សបានបុណ្យប៉ុណ្ណអត្ថភាពហ្នឹងគ្រាន់តែជាមេតិកានៅក្នុងប្រសូតតែរឿងបានបនតិចបានបនច្រើនយ៉ាងណាយ៉ាងណីវានៅលើផ្លូវចិត្តរបស់អ្នកធ្វើណាតែពេលយើងនិយាយចឹងទៅមាន មានមតិខ្លះអាចលើកមកសួរថាបើសិនជានិយាយអញ្ចឹងមានន័យមិនជឿមិនជឿមិនជឿធម៌ពុទ្ធណា រឿងធម៌ពុទ្ធគឺយើងជឿក៏ប៉ុន្តែ យើងត្រូវជឿទៅលើហេតុផលជាងណាពពពុទ្ធព្រះអង្គសម្ដែងឲ្យយើង ស្ដាប់ឲ្យយើងសិក្សាមិនមែនឲ្យយើងកាន់យកដល់មិនបានពិចារណាទេនិយាយដល់កន្លែងហ្នឹងខ្ញុំណានក្លឹបក្លឹបមាននៅកម្រិតខ្វែងគ្នាជាមួយនឹងបព្វជិតខ្លះកាលពី ជិត20ឆ្នាំមុនណាទៅតរឿងអបទានហ្នឹងអបទានត្រឹមតែធ្វើទានសម្ពត់មកផ្ទាំងបានបនច្រើនមែនទេគាត់ចាញ់ញាតិញោមធ្លាប់រៀនអបទានគាត់ថារួចផុតចាអំពីនរកសិតតរឹបសែនកាប់ណារហូតដល់ចុងក្រោយបានត្រាស់ជាព្រះសាវកណាព្រះសាវកពុទ្ធណាពេលខ្លះគឺយើងមើលត្រឹមតែប្រទីបមួយដួង បានបនក៏ជាទេវតាឬផុតចាមពីនរករອບសែនកាប់លក្ខណៈអញ្ចឹងទៅហើយដល់ពេលយើងស្ដាប់បើសិនតែយើងមិនបានយល់មិនបានគិតពិចារណាកន្លែងហ្នឹង ទេយើងថាធ្វើទៀនតែម្ដងពីរដងហើយរួចផុតចាក់រត់រត់សែនកាប់ហ្នឹងចាំពេលបើកាប់ពីរកាប់ទៀតឬក៏20កាប់ទៀតចាំធ្វើទៀតហ្នឹងហ្នឹងវាហាក់ដូចជាអញ្ចឹងហើយដល់ពេលខ្ញុំបណ្ណាវេកញែកថាមិនមែនមិនជឿទេប៉ុន្តែយោ ចំណុចដែលព្រះអង្គសម្ដែងយ៉ាងហ្នឹងតើមានអត្តន័យយ៉ាងម៉េចហើយមានអង្គខ្លះលោកថា បើព្រះអង្គមិនជឿមានមានមិច្ឆតិធិមិនជឿធម៌ពុទ្ធតែពិតមិនមែនមិនជឿទេព្រោះរឿងអបទាននេះយើងបើយើងសិក្សាមិនមិនស៊ីជម្រៅទេ គឺយល់ខុសមែនមានមិច្ឆតិធិមែនណាតែបើយើងសិក្សាស៊ីជម្រៅខ្ញុំណាត់អាត្មាស្រាវជ្រាវទៅឃើញ មានបញ្យល់នៅក្នុងព្រះតកថាដូចថាយើងយើងធ្វើទុទានសម្ពត់មកផ្ទាំងហ្នឹងពេលដែលយើង ធ្វើហើយអញ្ចឹងស្លាប់ទៅបានកើតជាទេវតាអញ្ចឹងដោយសារកុសលថ្នាក់ទានដែលយើងបានធ្វើទានសម្ពត់មកផ្ទាំងហ្នឹងណាដាស់តឿនថាឲ្យយើងកើតទេវតាហ្នឹងធ្វើបុណ្យបន្តទៀតធ្វើពីមួយជាតិទៅមួយជាតិពីមួយជាតិទៅមួយជាតិរហូតជាបន្តគ្នាអញ្ចឹងបាន បននឹងឯងឲ្យផលរួចផុតចាកអំពីនរកអស់សិននៃកັບអីហ្នឹងគឺមិនមែនតែសម្ពុតមកផ្ទាំងហ្នឹងទេគឺធ្វើបនតគ្នាដោយសារមានសម្ពុតមកផ្ទាំងពីខាងដើមហ្នឹងឯងជាបច្ច័យដល់ពេលយើងស្ដាប់ទៅទៅយល់យើងយើងថាអញ្ចឹងត្រឹមត្រូវហើយមិនមែនមានតែសម្ពុតមកផ្ទាំងហ្នឹងហើយអាចធ្វើឲ្យរួចផុតចាកអំពីនរកអស់សិននៃកັບទេគឺមូលហេតុមកពីទៀនដែលយើងធ្វើសម្ពុតមកផ្ទាំងហ្នឹងឯងទៅកើតនៅយើងកើតទេវតាឬក៏នៅយើងកើតជាមនុស្ស ព្រាបបានដូចជាបនដែលយើងធ្វើទៀនសម្ព័ន្ធមកផ្ទាំងនោះព្រាបបានដូចជា គ្រូតាមដាស់ទឿនយើងអញ្ចឹងណាថាអ្នកឯងនេះក៏ជាមនុស្សដែលសាបនណាអ្នកឯងត្រូវធ្វើបនបន្តទៀតធ្វើទៀតទៅណាធ្វើទៀតទៅអើដល់កើតជាទេវតាដាស់ទឿនឲ្យទេវតានោះដល់កើតទេវតាសាបនណាត្រូវធ្វើបនតទៀតធ្វើទៀតទៅអញ្ចឹងធ្វើតគ្នាអញ្ចឹងដោយសារមានកុសលថ្នាក់ទៀនដែលធ្វើសម្ព័ន្ធមកផ្ទាំងអ្នកឯងជាបច្ច័យណាពេលស្ដាប់អញ្ចឹងទៅគឺយល់ណា ដូច្នេះថយទៅវិញមករឿងការធ្វើទៀនដែលជាហេតុទៀននិងជាមជ្ឈិមទៀនដែលគុណចាស់ញាតិសណ្ដោបានលើកមកសាកសួរហ្នឹងការធ្វើបន់ប្រាថ្នាលៀបយុះចាត់ជាហេតុទៀនការធ្វើបន់ប្រាថ្នាសម្បត្តិមនុស្សសម្បត្តិទេវតាចាត់ជាមជ្ឈិមទៀនតើហេតុអីបើយើងនិយាយពីពាក្យថាប្រាថ្នា គឺប្រាថ្នាដូចតែគ្នាណា ដូច្នេះយើងនិយាយអំពីចេតនានៅក្នុងការធ្វើចេតនានៅក្នុងការធ្វើបើយើងប្រៀបធៀបចេតនាដែលប្រព្រឹត្តទៅនៅក្នុងហេតុទាននោះគឺមានតូចដែរតែមានតូចមានន័យថាសម្លឹងឃើញតែលៀបសការៈសម្លឹងឃើញតែកិត្តិយសគេឈ្មោះក្នុងបច្ចុប្បន្នដូច្នេះកុសលនោះគឺគាត់អត់ច្រើនទេណាកុសលគាត់អត់ច្រើនណាមានន័យថាគាត់តិចណាស់ហើយបើសិនជាអត់បានដោយបំណងខឹងអត់បានដោយបំណងក៏ ឈប់ទៅធ្វើក៏មានដែរឈប់ធ្វើក៏មានដែរអាពេលតែឈប់ធ្វើនោះមិនមែនមានន័យថាគាត់ឈប់រហូតទេគឺថាគាត់ទៅធ្វើកន្លែងនេះ មិនបានដោយបំណង មិនបានលៀបមិនបានយកដោយបំណងមិនមានគេទៅធ្វើដោយបំណងគាត់ឈប់ទៅធ្វើកន្លែងហ្នឹងអាគាត់ទៅធ្វើកន្លែងផ្សេងទៀតអើពេលតែចូលទៅកន្លែងផ្សេងទៀតអត់បានដោយបំណងទៀតឈប់ទៅទៀតហើយតែដល់ពេលសួរទៅថាមកពីគាត់ហ្នឹង ចូលទៅធ្វើបន់កន្លែងណាគាត់ចង់តែឲ្យគេធ្វើដោយខ្លួនឯងចង់ឲ្យគេលើកមុខលើមាត់ចង់ឲ្យគេនឹងលើកតម្កើងខ្លួនពេលដែលអត់បានលើកបំណងមិនសប្បាយចិត្តអត់ទៅធ្វើដូច្នេះអាចេតនាដែលប្រព្រឹត្តទៅនៅក្នុងបន់ហ្នឹងគឺអត់ច្រើនទេណាបន្តិចណាបើយើងប្រៀបទៅជាមួយនឹងការប្រាថ្នាសម្បត្តិមនុស្សសម្បត្តិទេវតាវិញគឺអត់មានអត់មានកើតຕົកតូចចិត្តអីថាអើបើមិនបានសម្រេចសម្បត្តិមនុស្សឲ្យអញឈប់ធ្វើបើមិនបានសម្រេចសម្បត្តិទេវតាអញឈប់ធ្វើវាអត់មានណាអាចំណុចហ្នឹងណាព្រោះវាអត់ទៅដល់ ព្រោះអាការវេទនាសម្បត្តិមនុស្សសម្បត្តិទេវតាវានៅក្នុងភពខាងមុខឯនោះណាអញ្ចឹងប្រឹងធ្វើប្រឹងធ្វើមែនប៉ុន្តែគ្រាន់តែថាវាខុសអត្រង់ថាប្រាថ្នាការជាប់ជំពាក់ក្នុងសម្បត្តិតែប៉ុណ្ណឹងប៉ុន្តែបុគ្គលគឺព្យាយាមធ្វើតិចច្រើននេះគឺព្យាយាមធ្វើអត់មានកើតຕົកតមនុស្សអីថាខ្លាចលោកមិនបានអីខ្លាចលោកមិនបានដូចបំណងអីហ្នឹងអញមិនសប្បាយចិត្តអីគឺអត់ទេអត់ទេព្រោះអីនៅក្នុងភពមួយទៀតប៉ុន្តែរឿងហើយនាទៀននេះគឺរឿង បច្ចុប្បន្ននេះតែម្ដងទៅចង់បានបច្ចុប្បន្ននេះតែម្ដងពេលដែលអត់បានអត់សុបាយចិត្តអញ្ចឹងវាខុសគ្នាវាមើលគឺខុសគ្នាទេណាឧទាហរណ៍ថាញោមបាសិកាសុខឿនអញ្ចឹងគាត់ធ្វើទៀនគាត់ចង់ទៅគាត់ជាមនុស្សទេវតារឿងទៅកើតពេលណាកើតមិនដឹងទេប៉ុន្តែនឹងធ្វើហើយអត់មានខ្វល់ទេអានោះឧទាហរណ៍ណាប៉ុន្តែដល់ពេលញោមសវណ្ណគាត់ធ្វើគាត់ចង់បានគេសរសើរចង់បានគេ ឲ្យតម្លៃចង់ឲ្យគេលើតម្កើងក្នុងបច្ចុប្បន្ននេះអឺដូចនេះវាខុសគ្នាទេណាវាខុសគ្នាឬចេតនាក្នុងការធ្វើបន់វាខុសគ្នាណារហូតដល់ថាបើមិនបានលើដំណោះគឺអត់សុបាយចិត្តទៀតអាកន្លែងហ្នឹងដែលថាចាត់ជាឲ្យអ្នកទៀនប្រៀបទៅជាមួយនឹងមជ្ឈិមទានគឺទៀបជាងឆ្ងាយទៀតទៀបជាងឆ្ងាយហ្នឹងគឺខ្ញុំណាសូមប្រទានប៉ុណ្ណឹងណាសូមអនុមោទនាអាចសួរទៀតបានណាខ្ញុំឃើញមានអីអត់ ចូលរួមដែរលោកគ្រូចាបាទទៅបន្តិចអឺខ្ញុំកណាសូមក្រាបនមស្ការបានគុណគុណព្រះត្រៃរອບមានព្រះធម្មរតនៈសង្ឃរតនៈហើយសេចក្តីជារះថាលោកត្រៃលែងខ្ញុំសូមក្រាបថ្វាយបង្គំគុណចាស់ទាំងក្នុងប្រទេសទាំងក្រៅប្រទេសហើយសូមក្រាបជាពិសេសគុណចាស់ទាំង3ព្រះអង្គដែលគង់នៅទីនេះ បងពុទ្ធបរិស័ទទាំងអស់បងប្អូនដែលចូលមកស្ដាប់នេះក៏សូមគោរពទាំងអស់គ្នាហើយខ្ញុំករណាអឺស្ដាប់នៅទៀនតិកទៀន3ពួកនោះទៅគឺថាខ្ញុំករណាយល់ថារីកតាមក្នុងចិត្តខ្ញុំកណាគិតពីមកថាទៀននេះតិកទៀននេះមាន3 3ប្រភេទហ្នឹង3ប្រការហ្នឹងគឺថាមានហីនទានគឺជាទានការឲ្យទានលំដាប់ទៀតហើយនឹងមជ្ឈិមទានគឺជាទានការឲ្យទាននៅតាមលំដាប់កណ្ដាលហើយបណៃតទានទានដែលការឲ្យទានដោយលំដាប់រណិតហើយទាននេះខ្ញុំកណាគិតតាំងពីមុនមកដូចយល់តាមគុណម្ចាស់ថា ហ៊ាននេះមិនមែនអឺសង្កត់ទៅលើអឺតេយទានទេគឺថាសង្កត់ទៅលើចេតនាទាំងអស់ព្រោះអឺចេតនាព្រោះអូតែខ្ញុំកណាជឿអញ្ចឹងព្រោះខ្ញុំកណាថាបើការធ្វើទៀនដូចថាឧទាហរណ៍មានបងប្អូន3នាក់4 5នាក់អញ្ចឹងធ្វើធ្វើទៀនគឺតេយទានតែមួយទេប៉ុន្តែចេតនា បើបានជាទៀននឹងមាន លំដាប់ផ្សេងផ្សេងគ្នាព្រោះដោយសារចេតនាមិនដូចគ្នា ដូច្នេះហើយបើជាខ្ញុំកណាគិតថាទៀនអឺដែលមានហើយអ្នកទៀនដែលមានបៃជា3ហើយអ្នកទៀនមកឈឹមមកទៀនហើយនឹងបណៃទៀនហ្នឹងគឺទៀនមិនមិនសង្កត់លើតេយទៀនទេព្រោះបើការធ្វើធ្វើទៀនទៀនតែមួយហើយធ្វើ ធ្វើទៀនទៅ3នាក់ហ្នឹង គឺมันมัน3ឬ4នាក់បងប្អូនហ្នឹងគឺมันមានចេតនាដូចគ្នាទេអញ្ចឹងវាមានក្នុងការធ្វើទៀនតែតែមួយពេលហ្នឹងគឺមានអ្នកខ្លះឲ្យណាទៀនទៅ អ្នកខ្លះប្រាថ្នាផ្សេងទៅគណៈទៀនទៅហើយអ្នកខ្លះក៏ជាបណៃតទៀនទៅអញ្ចឹងខ្ញុំគណៈអត់មានអីច្រើនទេគ្រាន់តែចង់ចូលរួមថាខ្ញុំគណៈយល់ស្របតាម ច្បាស់គិតថាអញ្ចឹងហ្មងគិតថាត្រូវតែទៀននឹងបែរជាអញ្ចឹងមានមិនមែនសម្រាប់តែលើតេយទៀនទេ គឺ សម្រាប់នៅលើចេតនាព្រោះការផ្គងនៃការប្រាថ្នាផ្សេងផ្សេងគ្នាខ្ញុំសូមណែតែប៉ុណ្ណឹងសូមអរគុណខ្ញុំអឺកណ្ណាយក៏សូមសួរថែមទៀតត្រង់ចំណុចលេងប្រណាំងដូចប្រណាំងមូលិកាឯមូលិកាទេវីដែលធ្វើប៉ុន ធ្វើទៀនដែលប្រកបទៅដោយទៀនបណិតនោះដែលមានមានដំរីអីក៏ផ្គងហ៎សន្តិស័កទៀនណាហ្នឹងក៏ហៅថាបណិតបណិតតាទៀនដែរទៅហីទៀនដែលថាមានដំរីមានអីគេមកថ្វាយទៀនដល់ប្រសង់ហ៎ត្រូវដែរត្រូវហ្នឹងហៅបណិតតាទៀនដែរទៅហីនឹង ដូចកំពុងតែបានស្ដាប់អញ្ចឹងនៅក្នុងទានពួកនេះគេវាអរប់ទេយវត្ថុទេពីព្រោះទាននាងមលកាគឺនាងរៀបចំពីវត្ថុដែលមិនមិនមានអ្នកណាដូចឃើញទេមិនមានអ្នកណាក្នុងការបូជាអញ្ចឹងប៉ុន្តែក្នុងចេតនារេក៏ការគួង នៅក្នុងការបរិច្ចាគហ្នឹង មិនមែនដើម្បីបានសម្រេចគុណធម៌ឬក៏ប្រាថ្នាត្រាស់ដឹងនៅជាសាវៈអីទេហ្នឹងវាចេតនាវាតេទៅនឹងចេតនាពីព្រោះអាហ្នឹងបើយើងបើយើងនិយាយពីនៅក្នុងទានរបស់នាងមលកាយើងអាចនិយាយនៅក្នុងវគ្គក្រោយបានតែថាបើឲ្យរាប់ថាជាបណៃតាទានយើងមិនអាចប្រាប់បាននៅក្នុងពេលហ្នឹងដោយយកនៅតេយ្យវត្ថុហ្នឹងមកនិយាយទេពីព្រោះនេះគឺជាតួចេតនា ចេតនាក្នុងការផ្គួងក្នុងការផ្គួងដែលក្នុងក្នុងការលះបង់ ក្នុងការលះបង់ថាយើងឲ្យហ្នឹងគឺយើងមានចេតនាផ្គួងថាដើម្បីអ្វីបានអ្វីអញ្ចឹងបានដូចយើងប្រៀបចេះដោយការចាំចាស់ចានចូលតលើកមកមិញគាត់ខ្ញុំក៏ចូលរួមបន្ថែមថា ដូចជាយើងប្រៀបមនុស្សពីរនាក់អញ្ចឹងក្នុងអាសេចក្តីប្រាថ្នាដែលបានសម្បត្តិ ភាពសរសើរកិត្តិយសគេឈ្មោះហើយនឹងប្រាថ្នានៅទេវសម្បត្តិឬក៏មនុស្សសម្បត្តិហ្នឹងយើងប្រៀបដូចមនុស្សសិក្សាអញ្ចឹងណាវាងាយនឹងប៉ះទង្គិចវាងាយនឹងលះបង់ចោលវាងាយនឹងលះបង់ចោលថាដូចដូចឃើញគេរៀនសូត្រអីចឹងដូចច្បាស់លាស់ឃើញគេបានចេះសូត្រធម៌អញ្ចឹងសាប្រកបហ្នឹងមករៀនប្រាថ្នាដើម្បីឲ្យបាន ដូចគេអញ្ចឹងដូចដូចគេអ្នករៀនមុនអញ្ចឹងណា ហើយសមត្ថគេរៀនងាយដល់ពេលខ្លួនឯងមករៀនវាក្រចេះអញ្ចឹងឈប់មកអញ្ចឹងឃើញវាងាយប៉ះតិកិច្ចដល់ចិត្តទេងាយប៉ះតិកិច្ចដល់ចិត្តថាអបថ្នាកិត្តិយសគេឈ្មោះហ្នឹងវាងាយហើយវាងាយនឹងប៉ះតិកិច្ចដល់ចិត្តឆាប់ឆាប់ភ្លាមភ្លាមហ្នឹងហ្មងប៉ុន្តែមួយទៀតគេប្រាថ្នាចេះដូចគ្នាប៉ុន្តែគាត់មិនមែនប្រាថ្នាថាឲ្យឆាប់ឆាប់អញ្ចឹងគាត់ថាគឺគាត់ប្រាថ្នាចេះប៉ុន្តែគាត់ថាត្រូវតែតស៊ូឲ្យចេះព្រោះអញ្ចឹង ត្រូវតស៊ូទៅលំបាកលំបិនប៉ុណ្ណាក៏ដោយក៏ត្រូវតែតស៊ូអញ្ចឹងដល់តែពេលអ្នកទាំងពីរហ្នឹងមកមករៀនអ្នកដែលថាចុះលំបាកប៉ុណ្ណាក៏ត្រូវតែតស៊ូឲ្យចេះអញ្ចឹងអ្នកហ្នឹងងាយបោះបង់ចោលសាលាទេមិនថាចិត្តរបស់គាត់ហ្នឹងមានកម្រិតធ្ងន់ជាងប៉ះតកិច្ចទីទួចគាត់មិនងាយលះបង់នៅការធ្វើរបស់គាត់ចោលឬក៏ការរៀនសូត្ររបស់គាត់ចោលទេប៉ុន្តែអាអ្នកប្រាថ្នាចង់ចេះឆាប់ឆាប់ គេដល់ទៅពេលអត់ចេះឈប់គាត់ថាអូលំបាកមិនមែនស្រួលអញ្ចឹងជារត់ចោលសាលាអានឹងដូចយើងមើលអ្នករៀនដូចគ្នាអញ្ចឹងយើងមើលអញ្ចឹងក្នុងចេតនាក្នុងការធ្វើទៀនអញ្ចឹងបានអឺដូចយើងសិក្សាថាដែលលោកបែងចែកមកពី អាប្រាថ្នានៅក្នុងបច្ចុប្បន្ននេះប្រាថ្នាកិត្តិយសគេឈ្មោះហ្នឹងគឺសម្លឹងឃើញពេលភ្លាមបើមិនបាននឹងខកចិត្តនឹងប៉ះទង្គិចដល់ចិត្តភ្លាម អញ្ចឹងហើយបានកម្រិតនៃចិត្តនឹងអាចមានវត្ថុជាគ្រឿងរក្សាឲ្យល្អនៅក្នុងពេលដែលហេតុការឡើងបានព្រោះកម្រិតនឹងវាខ្សោយពុវេទនាភ្លាមភ្លាមត្រូវការចង់បានភ្លាមភ្លាមក្នុងគណៈពេលហ្នឹងអញ្ចឹងងាយនឹងប៉ះតិកិច្ចហើយងាយនឹងបាត់បង់នៅគុណធម៌និងសេចក្តីជាយាមរបស់បុគ្គលហ្នឹងហ្នឹងហើយបានសេចក្តីប្រាថ្នាពីរហ្នឹងវាទៅជាខុសគ្នាមួយទៅជាហៃណៈហើយនឹងទៅជាបណៃមជ្ឈមៈហ្នឹង ហ្នឹងគឺវាងាយវាដល់ពេលប្រាថ្នាមនុស្សសម្បត្តិដូចយើងមើលដូចដូចយើងសិក្សានៅក្នុងកម្មវិធីកសោតចឹងក៏ព្រះអង្គសំដែងបុគ្គលអ្នកដែលបរិច្ចាគទានកើតជាណាណាមានទ្រព្យសម្បត្តិមិនកើតក្នុងតកូលអ្នកក្រណាហើយបើបុគ្គលណាមិនបានបរិច្ចាគទានមកទេបុគ្គលហ្នឹងកើតនៅក្នុងតកូលអ្នកខ្សត់ខ្វះទ្រព្យសម្បត្តិចឹងដល់ទៅពេល បុគ្គលខ្លះមើលដូចជាដូចយើង ស្ដាប់នៅក្នុងអឺតុកតៈបរោះចឹងមកតុកតៈបរោះចឹងគាត់គាត់ពិចារណា ពីកំណើតរបស់ខ្លួនគាត់ហ្នឹងដែលដែលគាត់មកអត្តភាពហ្នឹងគាត់ខ្វះទ្រព្យសម្បត្តិគាត់ថាមកពីខ្លួនឯងមិនបាន បរិច្ចាគទានចឹងហើយបានជាក្នុងបច្ចុប្បន្នជាតិហ្នឹងយើងមិនមានទ្រព្យសម្បត្តិទេអញ្ចឹងពេលដែលគេប្រកាសឃោសនា ដើម្បីធ្វើទៀនគេសុំឲ្យលោកឲ្យគាត់ធ្វើទៀនទទួលលោកមួយអង្គអញ្ចឹងគាត់មិនតាន់ហ៊ានទទួលគាត់ទៅប្រគ្រោះមួយប្រពន្ធគាត់សិនពីព្រោះគាត់មិនមានទ្រព្យសម្បត្តិអីយោអញ្ចឹងគាត់ទៅប្រគ្រោះទៅគាត់ប្រគ្រោះគ្នាទៅថាដែលយើងកើតមកជាអ្នកក្រខ្វះទ្រព្យសម្បត្តិមិនមានអាហារបរិភោគគ្រប់គ្រាន់មកពីយើងមិនបានធ្វើទៀនចឹងហើយអញ្ចឹង កើតអត្តភាពណាយើងត្រូវតែក្រខ្សត់ចឹងហើយអញ្ចឹងតតែយើងធ្វើទៀនទៅដើម្បីកុំឲ្យវាមានសភាពទុកលំបាក ដូចជានៅក្នុងអត្តភាពហ្នឹងឃើញឃើញចេតនានៃនៃការបរិច្ចាគរបស់គាត់ក៏អត់មានត្រូវការថាដើម្បីឲ្យគេដឹងអញអ្នកបរិច្ចាគទៀនដើម្បីឲ្យគេសរសើរគឺគឺគាត់ថាអត្តភាពរបស់គាត់ហ្នឹងវាខ្វះខាតលំបាកដោយសារតែ ខ្វះកុសលធនៈទៀនអញ្ចឹងកើតជាតិណាណាក៏មកមានលំបាកនឹងការខ្វះខាតអញ្ចឹងគាត់បរិច្ចាគ អានឹងចេតនាគាត់គួរក្នុងការលះបង់ទៅតែអាសេចក្តីគួររបស់គាត់ហ្នឹងគឺមិនមិនមិនមិនមែនមានកម្លាំងខ្សោយដូចជាប្រាថ្នាផលក្នុងបច្ចុប្បន្នហ្នឹងទេអាប្រាថ្នាផលហ្នឹងគឺងាយដូចយើងរៀនតែមួយថ្ងៃឲ្យចេះតែមួយថ្ងៃអត់ចេះឈប់រៀនមកបាច់រៀនទេព្រោះប្រឹងមួយថ្ងៃប៉ុណ្្នឹងហើយមិនចេះឃើញបើថាមួយថ្ងៃក៏ដោយចេះក៏ដោយមិនចេះក៏ដោយ ឲ្យគេថាព្យាយាមរៀនទៅហើយនឹងបានចេះអាហ្នឹងគឺចេះទៅសំតតទៀតទៅអាហ្នឹងគឺក៏ឲ្យយើងវិភាគវិចារណានៅក្នុងចេតនាពីរហ្នឹងគឺមានសភាពខុសគ្នាហើយនឹងមានកម្លាំងខុសគ្នាអញ្ចឹងបានក្នុងមេតិកាធម៌ហ្នឹងគឺព្រះអង្គបែងចែកទៅជាហីណទាននិងបរិតទានណាអោះមជ្ឈិមទានគឺតកតងរឿងចេតនាអត់តកតងដោយការការលើកឡើងថាដូចជានាងមលការៀបចំធ្វើអសតិសៈទាន ណាដែលជំនួសនៃប្របាទប្រសេនតិណាណាដែលបូជាព្រះមហាសម្ពុទ្ធហ្នឹងអាហ្នឹងគឺរៀបរាប់ពីតីយធោតីយធោដែលល្អល្អប្រណិតអាហ្នឹងមិនមែននិយាយពីរឿងតួចេតនាទេនោះគេនិយាយពីវត្ថុដែលលះបង់បរិច្ចាគទៀតมันខ្វះគ្រប់មុខអញ្ចឹងអាហ្នឹងមិននិយាយពីចេតនាប៉ុន្តែក្នុងទីនេះគេលោកនិយាយតែពីរឿងតួចេតនាបើថា បើប្រាថ្នាចេតនានឹងផ្គងទៅដើម្បីសម្បត្តិកិត្តិយសគេឈ្មោះក្នុងបច្ចុប្បន្នអាហ្នឹងទៅបីបរិច្ចាគពុទ្ធបូជា ពុទ្ធមានតយធម៌គ្រប់ប៉ុណ្ណឹងក៏ដោយណាគ្រប់បែបយ៉ាងមានតាំងពីតម្រៃឧទាហរណ៍អញ្ចឹងក៏ដោយបាំងឆាត់មានរីមកអង្គុយបក់ផ្លិតអីក៏ដោយក៏វានៅតែក្នុងហៃណទានបានហ្នឹងឲ្យតែចេតនាប្រាថ្នាដើម្បីឲ្យគេដឹងថាហ្នឹងបើសិនជានាងប្រាថ្នាថាឲ្យគេដឹងថា ខ្មែរបូកែចាប់ចែង អ្នកដតីមានហើយតែមកគេស្គាល់តែខ្លួនឯងជាអ្នកខ្លាំងបកកាយអាហ្នឹងបើបូជាពុទ្ធប៉ុណ្ណឹងក៏ដោយក៏នៅតែក្នុងហីណាស់ដែរទៅបីទេយធម៌ប៉ុណ្ណឹងក៏ដោយអាហ្នឹងវាអត់តាកតងជាមួយនឹងទេយធម៌អញ្ចឹងណាបាទអញ្ចឹងប៉ុន្តែក្នុងក្នុងរឿងនាមមលការលោកមិនបានបែងចែកពីរឿងថាជាហីណាស់ទេក៏លោកនិយាយពីអសតិសៈទានប៉ុន្តែក្នុងនេះយើងត្រូវវិភាគថាបើប្រាថ្នាអញ្ចឹងចេតនាគមអញ្ចឹង ទៅជាហីណាស់បើជាសួរសម្បត្តិអាហ្នឹងវាទៅជាមជ្ឈិមទាន ប៉ុន្តែបើប្រាថ្នាមានចេតនាផ្គងដើម្បីថាបានត្រាស់ដឹងធម៌ឬក៏ដើម្បីបានជាបច្ច័យឆ្លងចាកពីវត្តដាក់អាហ្នឹងគឺទៅជាបណៃតទានចឹងទៅហ្នឹងក្នុងសេចក្តីនេះខ្ញុំក៏ចូលរួមប៉ុណ្ណាសាធុសាធុល្អណាស់ណាសាធុអឺឥឡូវនៅសល់ម៉ោង6នាទីចឹងគុណចាស់ចន្ទជូតតថែមតិចតួចហើយដល់ឲ្យសុំឲ្យញោមសរសើរបន្តិចនៅចុងក្រោយ ហើយឥឡូវនៅសល់ណាសូមមន់ថែមតិចទៅអត់ចេះសរសើរគុណគុណគុណគុណពណ៌ចប់ពុគុណបាទអត្តន័យល្អក្នុងការវិញ្ញាណពីទាន3យ៉ាងហ្នឹងព្រោះយើងចាប់វេទិកាហើយនឹងយកអត្តន័យបាន យើងសន្ទនាទៅគឺច្បាស់អឺដឹកលើកពីរឿង ប៉ុន្តែមូលការបាញ់បាញ់អញ្ចឹងណាអសតិសតិហ្នឹងចំណាយត្រឹមមួយថ្ងៃហ្នឹង14កោត14កោតណាដូច្នេះទៀនរបស់គាត់ហ្នឹងដោយគុណចាស់បានលើកឡើងមកហោហែមកអញ្ចឹងគឺអឺជាទៀនប៉ុណ្ណាំងបជាញគ្នាមិនមិនមែនធ្វើ ដើម្បីប្រាថ្នាសួរទៅពៀនទេគឺធ្វើ ដើម្បីឈ្នះយកឈ្នះចែងគ្នាណោះ ព្រោះដំបងឡើយព្រះជាធ្វើទៅប្រជាពលរដ្ឋនៅក្នុងនគរនោះធ្វើទៅខ្លាំងជាងនោះខ្លាំងជាងវិជានោះអឺនឹងព្រះជាចង់ឈ្នះនោះចង់ធ្វើឲ្យខ្លាំងជាងប្រជាពលរដ្ឋវិញណាបានធ្វើធ្វើទៅមានឈ្នះប្រជាពលរដ្ឋណាប្រជាពលរដ្ឋគេច្រើននោះណាធ្វើឈ្នះទេព្រះជាតែឯងធ្វើឈ្នះទេបានគុណរបស់សិកានេះណាមលិកានេះ បាទកម្មមូលការហ្នឹងដែលចែងមុខមកចាត់ចែងជាអសតិសទានហ្នឹងគឺថាចាត់ចែងចំនួនព្រះជាទៅបានឈ្នះឈ្នះពួកអ្នកនគរហ្នឹងតែអាហ្នឹងគឺទៀនបណ្ដាគ្នាហ្នឹងហ្នឹងហើយហើយកាលនោះយកសុខឿនវាជាមិនបានចូលរួមទេកាលនោះហ្នឹងព្រោះអីអត់ឃើញអត់ឃើញកាលនោះអត់ឃើញនៅនោះណាដូច្នេះអាចំណុចហ្នឹងដែលយើង លើកមកថាតើចូល ក្នុងហើយអត់ទៀតអត់ ឬក៏ចូលក្នុងមជ្ឈិមទានអាហ្នឹងសំដៅទៅលើការធ្វើសកម្មភាពក្នុងពេលហ្នឹងគឺចង់ឈ្នះចង់ឈ្នះប្រជាពលរដ្ឋដូច្នេះមិនដែលថាចង់បាននៅគេឈ្មោះចង់បាននៅគេឈ្មោះចង់បាននៅការលើកតម្កើងចង់បាននៅអឺអឺបរិវារអីហោហែអញ្ចឹងមកដូច្នេះបើយើង វិនិច្ឆ័យទៅនៅក្នុងទាន3យ៉ាងវាចូលនៅក្នុងហេណទានហ្នឹងទានស្រៈទៀបទៀតណាទានស្រៈទៀបណាហើយការធ្វើទានស្រៈទៀបនេះបើយើងគិតអំពីសកម្មភាព បច្ចុប្បន្នកាលនេះគឺមានច្រើនមានច្រើនទាំងបព្វជិតទាំងក្រហោះណាធ្វើ ទានហើយក៏ចង់បានណាចង់បាននេះចង់បាននោះចឹងដែរយើងនិយាយចង់បានហ្នឹងយើងដឹងហើយចាពាក្យហ្នឹងដោយដែលខ្ញុំណាបានលើកខាងដើមហើយគុណចាខ្ញុំថានៅបានបន្ថែមអញហ្នឹងចឹងថាវានៅគៀកជាមួយនឹងអកុសលខ្លាំងណាស់បើយើងនិយាយពីឈានវិញឈានបឋមឈានហ្នឹងវានៅគៀកជាមួយនឹងនិវរណៈធម៌អញ្ចឹងវាងាយនឹងដាច់ងាយនឹងដាច់ ណាហើយបានយោគីវចរចង់ឆ្ងាយអំពីនិវរណធម៌ចម្រើនយកឈាមទី2ទី3ទី4តទៅរហូតដល់ឈាមទី5រហូតដល់អរូបឈាមអញ្ចឹងទៅយ៉ាងណាមិញគឺប្រៀបមកថា ការធ្វើទានចង់បានរឿងចង់បានសម្បត្តិក្នុងបច្ចុប្បន្ននេះដូចជាកិត្តិយសគេឈ្មោះលៀបសការៈឬក៏ចង់បាននៅតំណែងចង់បាននៅស្អីស្អីនេះ គឺប្រៀបវាទាអស់វាគីវាគីវានៅចិត្តជាមួយកន្លែងហ្នឹង កលេសហ្នឹងវាចាំតែត្បកចាំតែចាំតែវាចាំតែឆ្មក់ចូលថាតែហ៊ានតែមិនបានដូចចិត្តអញអញចាំចាំទៅអូសទេទាញយើងបណ្ដោយណាថាបើមិនបានដូចចិត្តអញអញអញមិនធ្វើហ្នឹងគឺអញ្ចឹងចង់បានខំលះបងខំអីអស់ប៉ុណ្ណឹងហើយគេមិនផ្ដល់គេឈ្មោះឲ្យគេមិនផ្ដល់តំណែងឲ្យអញមិនធ្វើទៀតទេវាវាដូចគៀបមែនទេណាវាខំអំពីការវឌ្ឍនារបស់សម្បត្តិមនុស្សសម្បត្តិទេវតាហ្នឹងគឺថា គៀបណាណាមិនមិនមិនខ្វល់ទេមានន័យថាប្រាថ្នាទៅគាត់ជាមនុស្សឬគាត់ទេវតាអត់មានគិតថាទីលោកបង្កើតទៅទីលោកជាចិត្តបន្ទាប់នឹងបន្តកើតទៅគឺអត់មានគិតអញ្ចឹងទេខំធ្វើតបទៅដល់ដឹងតែតកើតដែរដឹងតែបានតកើតដែរអញ្ចឹងវាខុសគ្នាចាំបានយើងវេញាយើងបែងចែកចេតនាហ្នឹងគឺឲ្យទៅជាថ្នាក់ទាបនិងថ្នាក់កណ្ដាលហ្នឹងមិនតថ្នាក់ខ្ពស់ទេលុះត្រាតែ ធ្វើដើម្បីលះបង់អសវៈកលេសធ្វើដើម្បី ការលំអានព្រះរាជបុគ្គលដែលព្រះរាជបុគ្គលលោកធ្វើដើម្បីលះបង់កិលេសដោយចិត្តបរិសុទ្ធហើយដើម្បីបដូរយកនៅមគ្គផលអាហ្នឹងបាននឹងចូលទៅនៅក្នុងបណ្ឌិតទៀតអញ្ចឹងទៅអញ្ចឹងខ្ញុំណា ចូលរួមប៉ុណ្ណឹងកុំអោយពេលវេលាកន្លងទៅច្រើនហើយយើងអាចទុកសន្ទនាទៅក្រោយមួយទៀតទៅណាទុកទុកម្ដងទៀតយ៉ាងម៉េចពេលនេះជែកណៃចង់ទៅជែកពីរឿងតាកតង បណៃអាហើយណាទៀនមកទៀននិងបណៃតាទៀនតេតូននឹងអធិបតីផងថែមទៀតហ៎ចឹងដល់ទុកមួយសប្តាហ៍ទៅទេណាបានបន្តទៅមួយសប្តាហ៍មួយម្ដងចឹងចឹងដូរមេតិកាអូខេណែអញ្ចឹងញាតិញោមញោមសុខឿនមិនអាចថែបានទេគួនចាំថ្ងៃក្រោយអូខេអញ្ចឹងសូមចាប់ ប៉ុណ្ណឹងចុះមុននឹងបញ្ចប់ក៏សូមអរគុណដល់គុណចាស់គ្រូទាំងពីរព្រះអង្គហើយនឹងញោម បាសិកាទាំងពីរនាក់បានជើញចូលរួមក្នុងឱកាសនេះគឺថាជាការចូលរួមចំណែកក្នុងការចែកចាយនៅធម្មទានដល់ពុទ្ធបរិស័ទយើងបានចំណែកចេះដឹងនៅធម៌ទាំងឡាយដែលកើតឡើងអំពីធម្មទានរបស់យើងចឹងសូមអរគុណចាស់គុណចាស់ហើយសូមជូនពរញោមហើយគុណចាស់ជួបតែនឹងសុខចម្រើនពុទ្ធពរទាំងឡាយបុណ្យប្រការហើយយុវណៈសុខៈពលៈប្រាថ្នាយណាសុខបានសម្រេចដោយសេចក្តីប្រាថ្នាសូមសន្យាថាសប្តាហ៍ក្រោយនឹងយកប្រធានបទនេះតដែលយើងមកចែកគ្នាជាសន្ទនាសន្ទនាគ្នាជាបន្ត ទៀតអញ្ចឹងសូមថ្វាយបង្គំលាសូមចម្រើនពរលា